ហ្នឹងឯងយើងធ្វើនៅប្រយោជន៍ណាព្រោះរឿងរ៉ាវដែលមិនជាប្រយោជន៍នោះនោះយ៉ាងទៅតែអ្នក អណត្ថេនៈអដ្ឋាងអាការសឹងរឿងរ៉ាវរបស់អាមាតនឹងជាទីពេញមហាប្រតិរបស់បាទបសេនតិត្រៃលេងចឹងណាគាត់ជាឧបាសកអ្នកមានសិលហើយ យ៉ាប់ចឹងមនុស្សយើងណាសម័យពុទ្ធកាលផងហ្នឹងគេដែរចំណែនឈ្នាននេះដល់ចំណែនទៅញុះញង់ចាក់ដោតដើម្បីបំបែកបំបាក់ដើម្បីផ្ដួលរំលំហ្នឹងហើយមានរឿងចឹងហ្នឹងហើយ ហើយរបាទបសេនតិសបោរឿងចឹងហ្នឹងដោយសារចេះតែមានរឿងតាក់ទងនឹងព្រះអង្គរាជា ក្រុងសាវត្ថីហ្នឹងរឿងអ្នកណាណីអីទៀតទៅក៏ថាតាមនឹងចឹងទៅហ្នឹងហើយមានអកតេ លំអៀងក្នុងការវិនិច្ឆ័យក្តីហ្នឹងជាពិសេសគឺភ័យខ្លាចបាត់បង់អំណាចរាជសម្បត្តិហ្នឹងស្រឡាញ់ខ្លាំងហួងហែងខ្លាំងចឹងទៅសុកចិត្តចាត់ការខុសណាហ្នឹងហើយជាបាទបសេនតិចឹងណា អង្គចាត់ការទៅជាមួយ នឹងពន្ធលក្ខសេនាបតីអីអីហ្នឹងជាបុគ្គលពិសេសណាស់ហើយហ្នឹងហើយក៏ជ្រុលជ្រុះទៅណាហើយចូលកលព្រះសាស្តាទៅរឿយរឿយព្រះសម្មាសម្ពុទ្ធព្រះអង្គមានប្រហាប្រតិអនុគ្រោះ ចូលគាល់ព្រះអង្គខុសកាលខុសពេលអីព្រះពុទ្ធអង្គទ្រង់ធម្មបដិសន្ធារៈអីទៅតាមហ្នឹងហើយប៉ុណ្ណឹងមិនអត់អាចកម្មសិលបាននេះបាទបសេនតិហ្នឹងអត់អត់អាចកម្មសិលបានទេណាហើយចាត់ការឲ្យគេសម្លាប់ ពន្ធលក្ខណាបដីអីអីហ្នឹងបើជួនព្រះអង្គច្រើនណាស់ហើយហ្នឹងហ្នឹងឯងចិត្តដល់ពេលសោយពទីបង្គត់ហើយហ្នឹងណាវាជួន80ដែរតើដែលសោយពទីបង្គត់ហ្នឹងហ្នឹងឯងនៅក្នុង ធម្មជាតិយៈសោតហ្នឹងវាជាក្នុងសេចក្តីហ្នឹងហើយបច្ចុប្បន្ន80ចំណាលព្រះតមានវិភាដែរគ្រាន់ថាខុសថ្ងៃខុសខែអីចឹងណាហ្នឹងហើយនឹងគ្រាន់តែយើងនឹករលឹកអំណាចនៃកិលេសចាប់ចម្ពាក់រឿងអីអីក្នុងโลกហ្នឹងដល់នៅរស់កម្មសិល បាណាតិបាតាវេរមណីហ្នឹងអត់បានហើយដល់អត់បានមួយអញ្ចឹងទៅវាអត់មានតាំងចិត្តអត់មាន តាំងចេតនានឹងរក្សាសិលអ្វីដែលមិនត្រូវធ្វើក៏មិនធ្វើទៅថាឲ្យមានជាចេតនាសិលអត់ទេអត់បានថាគិតទៅលួចទ្រព្យសម្បត្តិអីគេទេព្រះអង្គរាជានៅថាមិនបាន ឲ្យសមាទានវិរតិអីទៅទេត្រូវការមេសមិឆាចាអីហ្នឹងប្រព្រឹត្តទៅបាននឹងឯងគិតចង់រស់រឿងសម្រាប់ប្តីនាងនោះនោះហ្នឹងហើយដើម្បីដណ្ដើមយកប្រពន្ធគេហ្នឹងចឹង គឺគំនិតដែលព្រឹត្តទៅនោះដោយអត់បានសមាទានសិលអង្គពេញបុណ្យកុសលអីអីច្រើនអន្តតែយើងគ្រាន់តែនឹករលឹកឃើញនឹងយ៉ាងម៉េចណាសភាពនឹងយើងហើយនឹងព្រះអង្គនឹងប្រតិទៅដោយអំណាចនៃទេលេស សំណោះដល់ថាព្រះអង្គទ្រង់ប្រហាប់តីអនុគ្រោះព្រះអង្គជាព្រះរាជាត្រង់សាវត្ថីក៏ទំនប់ម្រង ព្រះវិខសង្ឃអីអីហ្នឹងណាទៅតាមរឿងរ៉ាវច្រើនណាស់ហ្នឹងឯងក្នុងមជ្ឈិមនិកាយលេខ3ដកលេខ 24ណារាជវៈអីអីហ្នឹងក៏មាន រឿងបាទបសេនតិច្រើនសូត្រក្នុងសង្យុត្តនិកាយសកាទវៈណានឹងក៏រឿងរ៉ាវបរិជា Mm-hmm. ក្នុងវិជាដកអីអីដែលព្រះអង្គទ្រង់ប្រោបទៅហ្នឹងក៏តេតងរឿងរ៉ាវពរាជាពរាជវាំងសាវថីអីអីហ្នឹងច្រើនណារឿងរ៉ាវបាទបសេនតិមហូតដល់ថាសោយបទីវង្គត់ទៅទាំងសហប្រតិក្តៅកាហាយណាលើកថា ឡើងឈាមហ្នឹងហើយហើយក៏សោយបទីវង្គត់ទៅហ្នឹង ទាំងបហបតេងទះអន្តែងដើម្បីធ្វើសង្គ្រាម អំសត់មែនទេហ្នឹងណាអំសត់ត្រង់ថាបានជាបរិជា ក្នុងមជ្ឈិមប្រទេសហើយបានតនព្រះរាមាសុភាបាន ចូលគាល់ព្រះអង្គព្រះអង្គក៏ប្រហាប្រតិអនុគ្រោះតែរឿង កិលេសដែលវាជាប់ជំពាក់លៀបយោក្នុងលោកហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងអីមួយផ្លេតហ្នឹងហ្នឹងហើយត្រូវលះបង់ចោលទៅ តាមយថាកម្មចឹងតែហ្នឹងហើយយើងគ្រាន់តែរំលឹកពីរឿងកិលេសទេហ្នឹងហើយมันបានជាយើងនិយាយក្នុងរឿងបង្អាប់បង្អន់ បុគ្គលអីលើកខ្លួនយើងអីអត់ទេរឿងរបស់កិលេសដែលនៅមិនតាន់សមុឆេតបហានៈហ្នឹងឯងហើយរឿងរ៉ាវក្នុងសាយៈជាដកនេះអញ្ចឹងដែរគេញុះញង់និយាយពីកិលេសអ្នកញុះញង់នៅទៅទៀតបានទៅជាស្អី ព្រះធមានភិយគង់បជននៅចូលទៅរូបព្រះអង្គដាប់ពធយ៉ាប់ណាស់ក៏បួសទៅទៅអត់រួចឯងឃើញរឿងទោសរបស់កាមរឿងហ្នឹងសរុបមកនៅក្នុងទោសរបស់កាមទាំងអស់ហ្នឹងបញ្ហានឹងរឿងលេបរឿងយោសរឿងទ្រព្យសម្បត្តិអីអីហ្នឹង ក្នុងការគ្រប់គ្រងផ្ទះហ្នឹងឯងដើម្បីបរិភោគខ្សែផ្សោយកាមគុណអីអីចឹងទៅទៀតត្រូវការភាពធំដុំភាពខ្ពស់អិសរិយយសអីអីហ្នឹងដើម្បីតាក់ទាញណាឲ្យសបោ អ្នកដែលស្រឡាញ់អ្នកដែលចូលចិត្តអីចឹងចឹងចឹងទៅហ្នឹងឯងហើយក៏បោភោគខ្សែផ្សោយអីអីចឹងទៅវាញៀនញាមវាតាកតួងនឹងរឿងមានប្រាក់តាកតួងនឹងឋានៈបុណ្យស័ក្តិអីអីហ្នឹងអ្នកផងទាំងពួងគេចូលចិត្តហ្នឹងឯងហើយសបោនេះ ស្រឡាញ់អ្នកស្នេហាអីអីទៅតាមនឹងអញ្ចឹងទៅវាជាប់ជាប់អញ្ចឹងទៅអីដល់បាត់បង់អីអញ្ចឹងទៅវាកើតរឿងស្ដាយកើតរឿងកនុំគុំស្អប់អីបាសក់ហ្នឹងអត់មានអីខុសសោះប៉ុន្តែវាជារឿងអកុសលវិបាកហើយហ្នឹងឯងមានបាបត្រូវឲ្យផលចំពេលហ្នឹងហ្នឹងឯង ចឹងក៏ព្រះរាជាចាត់ការឲ្យចាប់ចងធ្វើទរណកម្មពេញប្រទេសណាស់ហ្នឹងហើយពេញប្រទេសប៉ុន្តែដល់តែមានរឿងភ័យខ្លាចដោយសារថា គេញុះញង់ខ្លាចថាអឺ អំបាសក់ហ្នឹងមកអែបអបអីអីដើម្បីក្បត់ព្រះអង្គអីអីចឹងទៅវិញទៅហ្នឹងឯងក៏ដាក់គុកដាក់គុកបរោះហ្នឹងអាមាតហ្នឹងមិនសេអាមាតក៏បានអមាតក៏បានណាហ្នឹងខ្ញុំដាច់ត្រាប់ក្នុងវចនានុក្រមអមាតក៏បានអាមាតក៏បានហ្នឹងឯង ហើយជាបាសកអ្នកមានសិលហ្នឹងនៅតែឯងហ្នឹងខ្ញុំណាមើលបល័យហ្នឹងសោណាតថអេកកោវៈសន្តោណាវៈសន្តោហ្នឹងនៅតែថានៅអាស្រ័យតែឯងអេកកោហ្នឹងជាប់គុកម្នាក់ឯងហ្នឹង តដ្ឋៈហ្នឹងគឺនៅក្នុងគុកនោះណាសោហ្នឹងគឺតសាច់រឿងពីបរោះហ្នឹងមកហ្នឹងគាត់ថាបរោះនោះហ្នឹងចឹងទៅណាសោតដ្ឋៈឯកកោវៈសន្តោកន្លែងហ្នឹងមានខ្លឹមសារខ្លឹមសារពីរោះចឹងទៅយើងទៅមើលបល័យចឹងទៅតែមើលសម្រាយអីសិនណាជួប លឹមសាឡៃណាអីដែលយើងរំលឹករំលើកយកមកសិក្សាទៅយើងមើលបាលីមើលអីចឹងទៀតទៅព្រោះយើងឥឡូវសបោកំពីហ្នឹងហើយសំណាងល្អតែយើងខំប្រឹងប្រើប្រាស់ជីវិតហ្នឹងជាមួយនឹងអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនយើង ជាពិសេសគឺជួយខ្លួនយើង ដែលនៅ មានកិលេសហ្នឹងក៏បានជាប្រយោជន៍ដល់អ្នករតីអីផងតាមនឹងដែរជាបនកសលផងហ្នឹងហើយយើងត្រូវការសំបនដើម្បីជាប្រយោជន៍ទីពឹងនឹងឲ្យបានរួចផុតចាកទុកទៅទៀត អញ្ចឹងនៅក្នុងគុកតែឯងហ្នឹងបល័យតែប៉ុណ្ណឹងឯងសោតថៈឯកកោវសន្តោហ្នឹងបាទបើសោអត់មានជើងសោហ្នឹងមានជើងសោនៃទៅផ្សេងអឺបើសោនៅចឹងតសោហើយបានសីលសម្បត្តិតឹងនិសាយៈ នោះត្រូវបន្តមកទៀតស្អីដែលអាស្រ័យសិលហ្នឹងណាស្អីដែលអាស្រ័យនៅសិលសម្បត្តិហ្នឹងណាសិលសម្បត្តិតាំងនិសាយៈចិត្តេកៈកៈតាំងហ្នឹងលក្ភិធ្វាដែលតែបានហើយនៅចិត្តទេកកតាំងហ្នឹងលក្ភិធ្វាហើយថែម ឯកកៈចិត្តតោហ្នឹងទៅទៀតឯកកៈចិត្តតោហ្នឹងគឺយើងគេថាប្រែជាសម្រាយទៅថាមូលនៅក្នុងអារម្មណ៍តែមួយហ្នឹងចឹងទៅតណាណាអាស្រ័យនឹងសិលសម្បត្តិណាជាប់គុកទាំងទាំងទាំងមានសិលចឹងទៅប៉ុន្តែធ្វើប្រយោជន៍ក្នុងរឿងដែលអ្នកដតី ណាធ្វើអ្វីអ្វីបង្កើតរឿងចំណែនអីឲ្យជាប់គុកអីអីហ្នឹងវានៅក្នុងរឿងអត្តប្រយោជន៍ហ្នឹងណាប៉ុន្តែអាណត្តិអ្នកហ្នឹងព្រោះអារឿងអត្តប្រយោជន៍ហ្នឹងដែលទៅជាអត្ថង្គអាការសឹងហ្នឹងហ្នឹងឯងដែលបាន ណាធ្វើអាការសឹងនៅតែធ្វើអញ្ចឹងមិនអបអសេតទេធ្វើធ្វើដោយម៉ត់ចិត្តប្រកាសវិជា ក្រៃលែងទៅទៀតបណ្ណាហ្នឹងឯងធ្វើនៅប្រយោជន៍ហ្នឹងបណ្ណាហ្នឹងឯងណាហ្នឹងកន្លែងខ្ញុំណាស្រង់បន្តិចមកត្រង់ឲ្យថាតេនអ្នក អណត្ថេនៈអថង្កាសឹងហ្នឹងគឺរឿងហ្នឹងរួចពីគុកមកហើយទេហ្នឹងឯងដែលនៅក្នុងគុកហ្នឹងបានឯកកតាចិត្តទៅចឹងសង្ខារេ សមសិទ្ធវាពិចារណាសង្ខារទាំងឡាយសោតាបតិផលังបាបណិក៏បានសម្រេចសោតា បតិផលនៅក្នុងគុកហ្នឹង ដល់ទៅនៅមិនយូរអីបានតែរាជាបានទទួលដំណឹងមកថាអត់មានទោសពេកអីទេក៏លើកលែងទៅហើយក៏បកគលកិច្ចការងារតំណែងអីធំជាងមុនអីចឹងទៀតទៅក៏មិនបន្ទុះមិនប្រឆាំងមិនកនុំគុំគួនមិនសងសឹកអីទេហ្នឹងហើយ បានដោះស្រាយផ្លូវចិត្តខាងក្នុង មានសិលទៅមានសមាធិទៅអកុសលវិបាកហ្នឹងវាមានអញ្ចឹងហើយនេះវាតំណាងហើយបានតែប៉ុណ្ណឹងបានរាជាឆាប់ជ្រាបដឹងទៅចេញមកវិញមកឲ្យតំណែងតែងតាំងអីក៏បន្តទៅទៀតទៅជីវិតត្រូវរស់នៅមានក្រុមគ្រួសារអីត្រូវមានកិច្ចការងារអីចឹង ទៅគុំគួនយកបរិជាធ្វើសត្រូវតើរត់ទៅនៅស្រុកផ្សេងអញ្ចឹងទទួលវិបាកកម្មតាមប៉ុណ្ណឹងទៅរួចហើយក៏រួចមកមករស់មករស់ទៅចាំស្លាប់ពេលណាពេលហ្នឹងទៅអាហ្នឹងយើងគ្រាន់តែថាវិភាគទៅតាមសាច់រឿងហ្នឹងឯងមិនមែនថាចោតប្រកាន់ ទូលព្រះបង្គំអីណាបើដូចរឿងរ៉ាវប្រពោរិស័តអីស្វែងគុំលាទៅបួសអញ្ចឹងអីទៅនេះមិនបានទៅបួសអីដែរនៅគ្រប់គ្រងផ្ទះប៉ុន្តែរៀបចំគ្រឿងសក្ការៈបូជាការកម្រងគ្រឿងកោបអីទៅកល់ព្រះបរមសាស្តានៅនាវត្តចេតពតហ្នឹងហ្នឹងឯងពុទ្ធអង្គក៏ត្រាស់ថាសួរឮថា បាសកហ្នឹងទទួលរាជទណ្ឌធំដុំដែលប្រព្រឹត្តទៅក្នុងរឿងអត្តប្រយោជន៍បានន័យថាជារឿងដែលវាអត់យុត្តិធម៌អត់ត្រឹមត្រូវវាជារឿងអកុសលរបស់អ្នកតន្ត្រីញុះញង់ចោតប្រកម្មចាក់ដោតមូលបង្កាច់អីអីទាំងអស់ហ្នឹងវាចូល នៅក្នុងរឿងអណត្ថេនៈហ្នឹងព្រោះដោយរឿងដែលអត្តប្រយោជន៍ហ្នឹង អង្គទ្រង់ត្រាស់សាកសួរថាបានឮមកអញ្ចឹងបើពិតព្រះអង្គដ៏ចម្រើនអាមផាន់ទេហ្នឹងហ្នឹងឯងរឿងហ្នឹងអញ្ចឹងមែនព្រះអង្គក៏ប៉ុន្តែវាមានបណ្ណៈណាបល័យណាមានបណ្ណៈហ្នឹងប្រែតែប៉ុន្តែហើយហ្នឹងឯងអានតេនអណត្ថេនអដ្ឋង្គអាការសឹងហ្នឹងមកហ្នឹងអង្គលិតឯងមើលបល័យបកែ ចាំអីហ្នឹងតាំងពីដែលព្រះអង្គទ្រង់បដិសន្ធារៈអីមកហ្នឹងគាត់តែពិរោះហើយចឹងពិរោះថងឲ្យថាព្រះអង្គទ្រង់ទទួលទ្រង់បដិសន្ធារៈហ្នឹងណាយើងតងាយណាព្រះអង្គទ្រង់បដិសន្ធារៈហ្នឹងយើងមើលឥឡូវព្រះអង្គបរិនិព្វានទៅហើយហ្នឹងហើយតែព្រះអង្គបដិសន្ធារៈទទួលហើយ ណេះសម្ដាសាកសួរសុខទុក្ខនឹងនៅក្នុងគុកនឹងអីអីទៅក៏ក្រាបទូលព្រះអង្គថាខ្ញុំព្រះអង្គបានទទួលរឿងមិនជាប្រយោជន៍គាត់ណាហ្នឹងឯងរឿងហ្នឹងប៉ុន្តែវាសំខាន់ត្រង់ឲ្យថា បានធ្វើនៅប្រយោជន៍ក្នុងរឿងដែលឥតប្រយោជន៍ហ្នឹងអាហ្នឹងមានទីក្តីសំខាន់ត្រង់ហ្នឹង ត្រង់ថាបានធ្វើប្រយោជន៍ប្រយោជន៍នេះមិនមែនម៉ាក់មួមទេប្រយោជន៍នេះសោតតាបត្តផលហ្នឹងឯងបានធ្វើប្រយោជន៍នៅក្នុងរឿងដែលអ្នកដតីធ្វើនៅអ្វីដែលឥតប្រយោជន៍ហ្នឹងណាជាទោសណាដូចជារឿងចំណែនរឿងញុះញង់រឿងបរិជាមិនបានវិនិច្ឆ័យឲ្យត្រឹមត្រូវលំអៀង ណាមានអកតេហើយក៏ចាត់ចែងឲ្យធ្វើទរណកម្មដាក់ពន្ធនាគារអីអីទាំងអស់ហ្នឹងអាហ្នឹងវាចូលនៅក្នុងរឿងអត្តប្រយោជន៍ប៉ុន្តែអាណត្តិថេនណាព្រោះតែអាស្រ័យរឿងអត្តប្រយោជន៍ហ្នឹងទូពេលបង្គំបានធ្វើនៅប្រយោជន៍ដ៏ធំគឺសោតាបត្តផលអាហ្នឹងវាជារឿងដែលយើងលើកមកជាជាឧទាហរណ៍ ក្នុងរឿងដ៏ច្រើនទៀតណាដែលយើងតែងតែថាអត់ប្រយោជន៍មកអត់ប្រយោជន៍ទៅណាហ្នឹងឯងវាច្រើនតែអញ្ចឹងវាច្រើនតែថាអត់ប្រយោជន៍មកអត់ប្រយោជន៍ទៅអញ្ចឹងទៅវាអត់ប្រយោជន៍ទាំងអស់គ្នាទៅអានេះជាឧទាហរណ៍មួយគាត់ណាហ្នឹងឯងយើងមិនសូវដែលបានលឺទេរឿងរ៉ាវ នៅក្នុងពន្ធនាគារឬក៏ទទួលទុកទោសទរណកម្មអីឲ្យបានសម្រេចមគ្គផលអីអីហ្នឹងមួយមួយអីចឹងទៅទេដូចជាវិភន្តកភិក្ខុអីនៅក្នុងតណ្ហាវៈហ្នឹងហើយរឿងរ៉ាវធម្មបតតកថាហ្នឹងហ្នឹងក៏បានសម្រេចមគ្គផលបានសម្រេចឈាន ហើយបានទៅនៅលើឈើអណ្ដោតអីហ្នឹងបានសោតាបត្តផលហើយមានអភិញាអីហ្នឹងវិផន្តកវិខហ្នឹងមានតែហ្នឹងពេលទៅទោសតនហ្នឹងពេលហ្នឹងគឺសឹកសិនណាសឹកសិនមកហ្នឹងឯងសិស្សរបស់ព្រះមហាកសបៈណាហ្នឹងឯងបាន ក្រោយមកបានបួសសម្រាប់ព្រះអរហន្តទៅបានតែសម្រាប់សោតាបត្តផលហ្នឹងកំពុងធ្វើនៅរណកម្មហ្នឹងខ្លាំងជាងអបាសកនេះទៅទៀតហ្នឹងហើយហ្នឹងរឿងរ៉ាវយើងឮមួយមួយអញ្ចឹងហើយកំពុងឲ្យមានសេចក្តីទុកអីដូចថាត្រូវដោយ លំពេងដែលគេចោលកវែងទៅច្រឡំស្មានតែមរឹកឬក៏ត្រូវខ្លាខំអីអីក្នុងព្រះអត្តកថាសតបឋានសោតអីអីហ្នឹងក៏មាន តាមហ្នឹងទទួលរឿងណាជាទុក លំបាកប៉ុន្តែត្រូវ សម្រេចនៅប្រយោជន៍ព្រះអរហន្តអញ្ចឹងទៅទៀតនោះហ្នឹងហើយនៅក្នុងប្រភ្នោះនឹងក៏យើងឃើញថាវាមានរឿងដែលជាទុកជាទោសរឿងដែលអត់ប្រយោជន៍ហ្នឹងប៉ុន្តែអាចធ្វើឲ្យសម្រេចប្រយោជន៍បានហ្នឹងគឺយើងសិក្សាដើម្បីបានជាឧទាហរណ៍ ហ្នឹងឯងកុំឲ្យម៉ាំងណៅម៉ាំងទៅណាហ្នឹងឯងអឺពួកយើងអាចធ្វើប្រយោជន៍បានគ្រប់ពេលសូម្បីតែអ្នកដតីកំពុងតែធ្វើបាបអ្នកដតីកំពុងតែធ្វើរឿងឥតប្រយោជន៍ជាទូទៅក្តីឥតប្រយោជន៍ដាក់យើងក្តីគឺថាពេលវេលាហ្នឹងគឺយើងអាចធ្វើប្រយោជន៍បានប៉ុន្តែតលអាស្រ័យសតិសម្បជញ្ញៈ បើមិនអញ្ចឹងទេម៉ាំងមកម៉ាំងទៅហ្នឹងក្នុងន័យថាអត្តប្រយោជន៍មកអត្តប្រយោជន៍ទៅណាហ្នឹងហើយគេល្អមកយើងល្អទៅគេអាក្រក់មកយើងអាក្រក់ទៅដែរហ្នឹងហ្នឹងហើយហ្នឹងគឺលើអត្តប្រយោជន៍ទាំងអស់គ្នាណាថាគេល្អមកយើងល្អទៅគេអាក្រក់មកយើងនៅតែល្អទៅអាហ្នឹង ពិសេសហើយបើថាវាមិនបានល្អតបតទៅទេអត់មានអីធ្វើល្អជាចម្លើយអីទៅទេក៏កិច្ចជៀសចេញពីវិវាទកិច្ចជៀសចេញពីចំនួនអីអីហ្នឹងចឹងទៅក៏នៅក្នុងព្រះបរមពុទ្ធោវាទហ្នឹងឯង អវាទានុសាសន័យរបស់ព្រះពុទ្ធអង្គហ្នឹងយើងប្រឹងប្រែងជាយាមដើម្បីហាមឃាត់នៅបាបអកុសលក្នុងចិត្តនេះយើងចេះតែបណ្ដោយយើងត្រូវសង្វេគຕ້ອງឲ្យថាបើចេះតែបណ្ដោយអានឹងវាជាកសែនៃវត្តដាក់វាអត់ចេះអស់ឯងឯងទេវាវាមិនមែនយើងចេះតែបណ្ដោយទៅពេលណាមួយវាអស់ឯងឯងអត់ទេទៅដឹងថាបើយើង ចិត្តបណ្ដោយទៅអកុសលនឹងមានកម្លាំងគ្រប់សង្កត់ចិត្តណាទុច្ចរិតដោយកាយវិចារឬដោយចិត្តគំនិតងាយងាយទៅឲ្យតែអកុសលកើតឡើងបើអញ្ចឹងគឺវាមានតែចម្រើនព្រះពុទ្ធអង្គទ្រង់សម្ដែងពាក្យថាអាសវៈនៃបុគ្គលនោះចម្រើនហ្នឹងឯងវាមាន រឿងចម្រើន អាសវៈចម្រើនអកុសលហ្នឹងយើងតើមាន ស្មារតីហាមឃាត់ហ្នឹងឯងណាមនុស្សចាមើលមនុស្សគាត់ចាស់ឆ្លើយសិនយើងមិនបដិសេធជីវិតដែលសម្បូរបែបទៅដោយ ផលបន់ទេតែយើងត្រូវការជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុក្ខព្រោះវាអាចនៅត្រង់ដែលថាសម្បត្តិអ្វីអ្វីក៏មានសពគ្រប់តែបែរជាខ្វះខាតនៅសេចក្តីសុខទៅវិញសម្បត្តិទាំងនោះទៅជាខ្សោះអស់រសជាតិបានសេចក្តីថាភ្លើងទុកហ្នឹងវាបានដុតកំតិចរសជាតិអស់ទៅហើយ ទៅត្រូវចេះមើលថែរក្សាចិត្តខ្លួនឯងឲ្យបានល្អគុណចាស់ក៏សេថាចម្រើនពរលោកគ្រូចុះបើផ្ទុយមកវិញជីវិតដែលសម្បូរទៅដោយផលបុណ្យផងហើយក៏ចេះថែចិត្តឲ្យសុខដោយសទ្ធាសិលសតចាគៈបញ្ញា និងចេះដោះស្រាយរាល់បញ្ហា ដោយបញ្ញាវិញនោះអាចពោលថា ប្រសើរជាងជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុក្ខដែរឬទេណាហ្នឹងណាអាហ្នឹងបានថាមិនបដិសេធអីទេណាដែលខ្ញុំណាសេខាងលើហ្នឹងមិនបរិស័យទេជីវិតដែលសម្បូរទៅដោយផលបុណ្យហ្នឹងឯង ផលបន់ផលបន់ហ្នឹងឲ្យជាលៀបជាយោអីអីការរស់នៅមានរបស់សម្បូរសម្បូរបែបណាបោះល្អបោះថ្លៃអីអីហ្នឹងរួមជាមួយនឹងជីវិតរស់នៅសុខភាពអីចឹងទៅមិនសម្បូរទៅដោយជំងឺរោគាអីអីហ្នឹងជីវិត សម្បូរបែបទៅដោយ ផលបុណ្យហ្នឹងមិនបរិស័យទេមានក៏មានមកយើងមានស្មារតីទទួល ដើម្បីយើងចាត់ការប្រើប្រាស់ទៅជាបនកុសលតាមនឹងទៅទៀតទៅដោយការឲ្យទានដោយការសង្គ្រោះដោយការបូជាគុណអីអីទៅតាមនឹងទៅទៀតទៅប៉ុន្តែអ្វីដែល ដែលយើងត្រូវការណាតែជាចាំបាច់ណាមិញមិនបដិសេធទេណាប៉ុន្តែថាអ្វីដែលយើងដែលយើងត្រូវការក្នុងជីវិតហ្នឹងគឺជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុក្ខណាហើយដែលគុណចាស់លើកមកត្រង់ឲ្យថា ក៏ចេះថែចិត្តឲ្យសុខដោយសទ្ធាសិលសតចាគៈបញ្ញាហ្នឹងអាហ្នឹងឯងដែលថាមិនសម្បូរទៅដោយសេចក្តីទុកហ្នឹងគុណចាហ្នឹងឯងព្រោះសេចក្តីទុកហ្នឹងវាពិសេសដែលនៅក្នុងអត្តបទហ្នឹងគឺសេចក្តីទុកផ្លូវចិត្តហ្នឹងអញ្ចឹងបានសរសេរបញ្ជាក់ថា ព្រោះវានៅត្រង់ដែលថា សម្បត្តិអ្វីអ្វីក៏មានសពគ្រប់ប៉ុន្តែបែរទៅជាខ្វះខាតនៅសេចក្តីសុខទៅវិញហ្នឹងគឺវាខ្វះខាតសេចក្តីសុខផ្លូវចិត្តដល់ទៅវាមានសេចក្តីទុក្ខក្រៀមក្រំខកចិត្តរឿងអីចឹងទៅអាសម្បត្តិដែលមានហ្នឹងវាអត់ឲ្យសុខវាទៅជាខ្សោះរសជាតិហ្នឹងវាអត់ឆ្ងាញ់ហ្នឹងគឺបានន័យថាវាអត់មានសេចក្តីសុខជាមួយនឹងរបស់ដែលមានហ្នឹងដូចជាឋានៈបុណ្យស័ក្តិលៀបយសអី ណាក្រុមគ្រួសារអីអីអីហ្នឹងវាมันអាចឲ្យមានសេចក្តីសុខទៅបានដោយសារវាមានរឿងអីមួយគឺចងចាំយកមកគិតទៅរឿងហ្នឹងឈឺចិត្តអីអីចឹងទៅមានច្រើនបែបច្រើនយ៉ាងហ្នឹងហើយវាទៅជាមានវិបត្តិផ្លូវចិត្តចឹងទៅរឿងក្នុង ពិភពលោកយើងសម័យមុនកូវីដអីអីហ្នឹងណាហ្នឹងឯងមកសម័យកូវីដមួយឆ្នាំពីរឆ្នាំហ្នឹងផ្អាកដំណើរការអីចឹងទៅបើតែមុនហ្នឹងយើងឃើញហឹកហែកអីទៅសម្បើមកវាជាពិភពលោក នៃការប្រណាំងប្រជែងគ្រប់រូបភាពគ្រប់បែបរឿងអីរឿងអីណា ដោយសារថាមនុស្សយើងវាមានទំនាក់ទំនងនឹងគ្នាកាលណាមានទំនាក់ទំនងស្គាល់គ្នាណាអញ្ចឹងទៅវាកើតទៅជារឿងបណ្ណាំងប្រជែងវាទៅជាបង្អួតបង្អហើយនឹងអារឿងខ្មាស់គេណាជាដើមហ្នឹងដែលធ្វើឲ្យមនុស្សយើងហត់សម្បើមណាដែលបណ្ណាំងប្រជែងហ្នឹងវារត់ដែលវារត់ដេញតាមគ្នារត់ឈ្នះ 1ឈ្នះ2ឈ្នះ10 20ក៏នៅ មានអ្នកខាងមុខយកចិត្តតែមានរឿងអ្នកបណ្ណាំងប្រជែងទៅទៅតាមកិច្ចការងារដោយចំពោះហ្នឹងទៅតាមដូចថារឿងកិច្ចការងារដូចគ្នាអីចឹងទៅហ្នឹងឯង ហ្នឹងវាមានការប្រៀបធៀបទៅក៏បណ្ដាំងប្រជែងតាមនឹងអញ្ចឹងទៅស្គាល់គ្នា នៅក្នុងស្រុកអីអញ្ចឹងទៅដល់ទៅប្រកែក្រនបើទៅទៅប្រៀបជាមួយអ្នកស្រុកក្រៅទៅទៀតទំនាក់ទំនងដែលបានស្គាល់ច្រើនអញ្ចឹងវាមានរឿងប្រៀបធៀបវាមានរឿងប្រឹងប្រែងវល់តាមនឹងការងារក៏ច្រើនអញ្ចឹងទៅ ជួនកាលតេតួងសុខភាពផ្លូវកាយណាបាយខុសពេលទំនេកអត់គ្រប់គ្រាន់ប្រើថ្នាំជំនួយយូរយូរទៅជាប់នឹងអាថ្នាំដែលប្រើប្រាស់ជាប្រចាំហ្នឹងឆ្នាំអីឆ្នាំអីឆ្នាំអីរហូតដល់ទៅគ្រឿងញៀនគ្រឿងសង្វឹងអីតាមនឹងទៀតអឺ កាមគុណអីក៏ប្រឡូកពកបាក់ទៅតាមនឹងអញ្ចឹងទៅវាត្រូវធ្លាក់ខ្លួនឈឺរឿងអីមួយអញ្ចឹងមហាសិទ្ធិឈឺមហារីកថ្លើមអីអញ្ចឹងទៅឬក៏ហ្នឹងឯងធ្លាប់តាកតងនឹងចំណីអាហារអីអី បរិភោគមកអីអីហ្នឹងវាធ្វើឲ្យស្ទះសរសៃឈាមទៅឬក៏គ្រឿងសវឹងស្រាយអីហ្នឹងក៏យូរយូរទៅវាបង្កបញ្ហាអាជក់បរិយអីអីហ្នឹងក៏វាបង្កបញ្ហាទៅជាមហារាជសួតមហារាជពងកអីអីចឹងទៅហ្នឹងវាខូច សុខភាព ធ្លាក់ទៅជាមានជំងឺរោគា ត្រឹមអាយុ40ផ្លាយ50ផ្លាយអីហ្នឹងពួកមកពេញចង់រស់នៅបណ្ដាំងប្រជែងហ្នឹងតែតែបាក់ទៅដោយរូបកាយហ្នឹងអញ្ចឹងវាត្រូវសោកស្ដាយត្រូវអាឡោះអាល័យអីហ្នឹងដែលអត់បានអប់រំចិត្តនៅក្នុងពធណាអត់មានពេលទទួលយកពធមកសិក្សាអប់រំអី ហ្នឹងហើយអាហ្នឹងមានសេចក្តីទុកដែលដូចថាភ្នែកទាំងឡាយទាំងពួងមើលទៅគួរឲ្យលហឹបលហៈគួរឲ្យហឺហាគួរឲ្យសបាយគួរឲ្យសុខប៉ុន្តែវាមានបញ្ហាធ្លាក់មកជាពិសេសទៅទៀតគឺវិបត្តិផ្លូវចិត្តតាកតងទៅនឹងមាន កាមគុណជាហេតុជាបច្ច័យហ្នឹងក្នុងមហាទុក្ខខណ្ឌសោតចូលៈទុក្ខខណ្ឌសោតប៉ុន្តែមជ្ឈមនិកាយបីដកលេខ20អីហ្នឹងផ្ដើមមជ្ឈមនិកាយហ្នឹងណាព្រះអង្គដែងពីទោសរបស់កាមមានច្រើនបែបច្រើនប្រការទៅហ្នឹង តាកតួងទាំងរឿងដូចថាផ្ទុយទីករាវេសព្រះអង្គរៀបរាប់សັບគ្រប់ទៅផ្ទុយពីរាវេសមកបព្វជិតជាអ្នកបួសថាលះបង់ផ្ទះលះបង់កាមគុណហ្នឹងឯងដល់ទៅមិនមែនជាបព្វជិតនៅជាករាវេសវាផ្ទុយពីបព្វជិតអញ្ចឹងវាជារឿងដែលត្រូវស្វែងរកឯង ទោះជាវាមិនតន់ធ្លាក់ទៅដល់បញ្ញវរិយអីយ៉ាងម៉េចអាម៉ាប៉ុន្តែវានៅក្នុងបញ្ហារឿងទុកលំបាកក្នុងការស្វែងរកហ្នឹងក៏ព្រះអង្គសម្ដែងនៅក្នុងទុក្ខខណ្ឌរសោតហ្នឹងត្រែតែកំណួទុកហ្នឹងហ្នឹងឯងដែលមានកាម ជាហេតុកាម ជាបច្ច័យហ្នឹងមានច្រើនដែល យើងមើលទៅឃើញរឿងរ៉ាវក្នុងជីវិតហ្នឹងវាតាកតងនឹងរឿងជាប់ចម្ពាក់ហ្នឹងវាផ្ដើមដោយមានកាមជាហេតុហ្នឹងយើងជាប់ចម្ពាក់ទៅវាត្រូវនៅជាករាវះហ្នឹងមានក្រុមគ្រួសារអីចឹងហើយវាមានបញ្ហាដោយយើងសម័យ Covid នេះវាមិនមែនរឿងដែលយើងប្រយ័ត្នជាមួយតែនឹង Covid ហ្នឹងឯណា ហ្នឹងហើយត្រូវប្រយ័ត្នជាមួយ នឹង សេដ្ឋកិច្ចក្រមគ្រួសារអីហ្នឹងគឺថាត្រូវបរិភោគសន្សំសំចៃអីអីមែនទែនព្រោះយើងអត់មានកិច្ចការងារអីត្រូវទៅធ្វើកើតត្រូវផ្អាកត្រូវសម្រាកអីអីហ្នឹងយើងទៅយកខ្ជាអីណាទៅសន្សំចៃហ្នឹងឯងតលមែនទែនអញ្ចឹងទៅហ្នឹងឯងដូចថាធ្លាប់ចាយ មួយថ្ងៃគេថា100000រៀលអីចឹងទៅឥឡូវឲ្យវាថយចុះមកមួយថ្ងៃតែ10000អីចឹងពីរថ្ងៃ10000អីចឹងហ្នឹងហើយប្រៀបចឹងណាហ្នឹងឯងយើងទៅតាមហ្នឹងហ្នឹងគឺនិយាយពីដែលច្រើនណាច្រើនដោយថា មានជីវភាពនៅក្នុងលេខថា សង្គ្រោះបន្ទាន់ជីវភាពហ្នឹងវាមិនអាចថាមានថាវិការអីគ្រប់គ្រាន់បបោអីចឹងទៅ អ្នកដែលមានបានគ្រប់គ្រាន់វាមានហើយអាហ្នឹងវាមិនច្រើនអីទេអ្នកដែលខ្វះខាតវាច្រើនដូចថា ធ្វើជាកម្មករអីចឹងទៅច្រើនណាស់ហើយកិច្ចការងាររស់ទូទានលក់ដូរអីហ្នឹងច្រើនណាស់ហ្នឹងឯងអញ្ចឹងវាត្រូវមានរឿងបញ្ហាជីវភាពហាបរិភោគអីអីហ្នឹងប្រចាំថ្ងៃហ្នឹងអាហ្នឹងវាតាកតួងមកពីរឿងនៅគ្រប់គ្រងផ្ទះហ្នឹងសំបីតែបព្វជិតផងក៏ ត្រូវចាំជីវិតតាក់ទងនឹងអ្នកស្រុកចឹងក៏យ៉ាប់ដែរពុទ្ធចាស់នឹងតាមវត្តត្រូវបិទវត្តអីអីមានរោគឆ្លងអីចឹងទៅហ្នឹងក៏ត្រូវអត់ធន់អត់ត្រមអីទៅតាមនឹងពុទ្ធបរិស័ទចាត់ចែងផ្ញើថាវិការអីទៅចុងភៅអីអីអីចឹងទៅហ្នឹងគ្រាន់តែយើងលើកឲ្យឃើញថារឿងដែលវាមានអឺ ឧបសគ្គមានបញ្ហាក្នុងជីវិតប៉ុន្តែនិយាយពីការសម្រេចប្រយោជន៍នៅតែប្រព្រឹត្តទៅបានអញ្ចឹងគ្រប់ពេលវេលាចឹងណាហ្នឹងឯងអាចសម្រេចមគ្គផលបានគ្រប់ពេលវេលាអញ្ចឹងបានត្រូវចម្រើនសតិហ្នឹងណាចឹងបើតើផ្ដើមដោយការមានសតិមិនមែនយើងកំពុងលំបាកចិត្តកំពុងខ្វល់កំពុងកើតទុក្ខ ហើយអត់មានសតិផងអីឲ្យមគ្គផលកើតអត់ទេអត់មានអីជាការផ្ដួចផ្ដើមអត់មានអីជាហេតុអាចមគ្គផលមកកើតទៅអត់ហេតុអត់បច្ច័យទៅទេហ្នឹងឯងតែតើវឹកហាត់អប់រំសតិរឿយរឿយរលឹកដឹងគ្រប់ពេលវេលាគ្រប់សភាពការហើយមានរូបធម៌នាមធម៌ហ្នឹងយើង គាត់អាចប្រព្រឹត្តទៅបានណាដោយសារយើងមានការសិក្សាពធัวមកអញ្ចឹងទៅគឺរលឹកដឹងអញ្ចឹងថាត្រូវមានសតិរលឹករូបធัวនាមធัวទទួលយកសច្ចៈរស់រស់នៃការពិតដែលជាបរមត្តធัวហ្នឹងឲ្យយើងទទួលដឹងថាតថតាក្នុងដំណើរជីវិតព្រឹកទៅជាការពិត ដូច្នោះឯងយ៉ាងឯងហើយយើងសុខចិត្តឲ្យយើងព្រមគេណាអ្នកផលអីមិនតាន់កើតអីទេប៉ុន្តែថាបានការព្រមជាមួយនឹងគ្រប់រឿងទាំងអស់ហ្នឹងឯងអាហ្នឹងគឺជាកូនសោសម្រាប់ដោះស្រាយគ្រប់រឿងអើទេដូចថាកូនសោមួយហ្នឹងចាក់រឿងអីក៏បានចាក់រឿងអីក៏បានចាក់រឿងអីក៏បានគឺថាចាក់ដោះស្រាយបញ្ហាហ្នឹងណា កូនសោតតែមួយហ្នឹងឯងត្រង់ដែលបានដឹងថាគ្រប់រឿងទាំងអស់ហ្នឹងរឿងអីក៏មានការពិតដោយបរណត្តគឺថាមានមានហេតុផលត្រឹមត្រូវក្នុងរឿងហ្នឹង100%ទេមកហើយយើងសក់ចិត្តអាហ្នឹងគឺបានន័យថាយើងដោះស្រាយបានហើយកូនសោយើងហ្នឹងគឺថាដូចថាវាចាក់ទៅក្នុងរឿងអីក៏ត្រូវអញ្ចឹងណាសោហ្នឹងដូចសោទឹកអញ្ចឹងហើយបើយើងត្រូវទៅដោះស្រាយរឿងទៅវិញណា អូនរំតែបាន ដោះស្រាយរឿងមួយនឹងជួនកាលឆ្លោះកកែកទាស់តែងជួនកាលមានសត្រូវហ្នឹងហើយកើតទៅជាបញ្ហាអីផ្សេងផ្សេងហ្នឹងហើយដូចអាអាចៅស្រីណាណាគេថាខ្ញុំប្រាប់មកឯងឯងគេខ្ចីលុយកុំឲ្យគេខ្ចីណា អានេះគេគេគេប្រាប់ម៉ាក់ទៀតណាដល់ទៅម៉ាក់ឯងទៅទាលុយគេគេអត់ឲ្យម៉ាក់ឯងស្ដីអីគេណាម៉ាក់ឯងអាក្រក់ដដែលអញ្ចឹងអាក្រក់ឲ្យហើយទៅណាអានឹងគេប្រាប់ម៉ាក់គេអញ្ចឹងណាអានឹងគ្រាន់តែចង់លើកថាវាមានបញ្ហាហ្នឹងមានបញ្ហារឿងហ្នឹងមើលដូចថា យើងទៅស្ដីទៅថារួរឿងអីសពគ្រប់ដើម្បីទាប្រាក់យើងមកវិញហ្នឹងអាហ្នឹងថាយើងទាបានមកចុះអាហ្នឹងក៏លើកឧទាហរណ៍ណាអំពីរឿងដែលយើងដោះស្រាយវាបានតែបញ្ហាមួយហ្នឹងប៉ុន្តែវាអាចថាមានរឿងវាអាចបែកបាក់អ្នកដែលជ័យប្រាក់ហ្នឹងវាអាចថាធ្លាប់ស្និទ្ធស្នាលអីគ្នាជាមិត្តជាភ័ក្រអីវាត្រូវបែកគ្នាប៉ុន្តែយើងអាចទាប្រាក់មកបានទេប៉ុន្តែវាអាច មានរឿងអីចឹងផងដែរអឺហើយវាបានតែមួយរឿងហ្នឹងព្រោះអាការដោះស្រាយហ្នឹងវាមិនមែនតួបញ្ញាដែលយើងសឹកចិត្តដែលជាកូនសោទឹកកូនសោពិសេសសម្រាប់ចម្រើនទៅដោះស្រាយរឿងដតីអីទៀតណាអានេះវាដោះស្រាយទៅតាមរឿងមួយមួយហ្នឹងហ្នឹងឯងដល់ទៅរឿងមួយទៀតមកត្រូវចាត់ការទៅតាមរឿងហ្នឹងទៀតហ្នឹងយ៉ាងម៉េចស្លាប់រស់អីមិនដឹងណា ហើយវាអត់ចេះអស់ទេរឿងវាចេះតែមានដល់អញ្ចឹងអីដោះស្រាយទៅទាំងលំបាកលំបិនហ្នឹងឯងមានរឿងវិវាទឆ្លោះប្រកែកតោះតេងមានរឿងយំសោកមានរឿងកើតទុកអីទៅប៉ុន្តែបើយើងដោយស្មារតីអប់រំណាมันងាយកើតមែនប៉ុន្តែយើងសំណាង បានជួបពធណាហ្នឹងហើយ អំណាងអានជួបពធัวជួយជួយឲ្យយើងចេះមានកូនសោសម្រាប់ដោះស្រាយគ្រប់បញ្ហាហ្នឹងគឺយើងអប់រំចម្រើនបញ្ញាដឹងនាមរូបរឿយរឿយទៅអាហ្នឹងយើងបានសោហើយចឹងតែអញ្ចឹងយើងទៅយល់ដឹងគ្រប់រឿងទាំងអស់សិតតែពិតដោយបរមត្ថអត់មានរឿងអីដែលមិនពិតទេដល់អញ្ចឹងវាសម្រាប់ត្រង់ដែលដឹងរឿងអីយើងមានស្មារតីវឹបឡើងយើងសក់ចិត្តជាមួយរឿងហ្នឹង សុខចិត្តហ្នឹងមិនមែនមកបង្ខិតបង្ខំអីខ្លួនឯងទេណាវាព្រមវាព្រមតែរឿងហ្នឹងវាមានភាពសច្ចៈយុទ្ធធัวដោយបរមត្តសច្ចៈយុទ្ធធัวហ្នឹងវាហេតុផលដោយបរមត្តណាយើងងាយចូលទៅដល់ចំណុចដែលឲ្យយើងសុខចិត្តហ្នឹងទេដល់យើងអប់រំបញ្ញារឿយរឿយមកគឺធ្វើឲ្យយើងទទួលយកការពិតនៅក្នុងរឿងហ្នឹង ទៀតណាឃើញថារឿងហ្នឹងវាត្រឹមត្រូវហើយយើងមិនព្រមយើងមិនសប់ចិត្តរឿងវងវែងរបស់យើងនេះយើងអត់កាន់ជើងអតណ្ហាយើងអត់កាន់ជើងអាសេចក្តីល្ងងអីខ្លួនយើងហ្នឹងទេយើងគ្រប់គ្រងអាការពិតណោះអញ្ចឹងយើងប្រឆាំងជាមួយនឹងកិលេសតណ្ហាយើង ណារឿយរឿយទៅយើងឈ្នះកិលេសតណ្ហាហ្នឹងព្រោះយើងគ្រប់គ្រងការពិតយើងចុះចូលជាមួយសច្ចៈហើយអាការដែលចុះចូលមួយសច្ចៈហ្នឹងតើអប់រំញៀនបានយើងចុះចូលជាមួយនឹងការពិតនឹងបានហើយដល់អញ្ចឹងទៅកូនសោតែមួយហ្នឹងគេណាសច្ចញាណតែមួយហ្នឹងដោះស្រាយគ្រប់រឿងទាំងអស់ហើយដោះស្រាយរឿងវត្តសង្សារទៀត លោទៅដល់សោតាបត្តមៈមើលមើលវត្តសង្សារត្រូវដោះស្រាយរួចប្រពន្ធណាទៅរួចទាំងអបាយភូមិទៀតហ៎នឹងគ្រាន់តែរំលឹកណាចំណុចដែលយើងសិក្សាអប់រំរឿយរឿយធួយើងដាប់ពីនេះនោះរៀនសពគ្រប់ទៅប៉ុន្តែចំណុចដែលយើងត្រូវអប់រំចម្រើនថាកុសលភាវនាឬក៏វិបស្សនាភាវនា នៃត្រង់ចំណុចនឹងឯងចឹងហ្នឹងឯងវាបានពីការកំណត់លៀបមួយរូបហ្នឹងទៅញាណហ្នឹងវាកើតឡើងទៅក្នុងគ្រប់រឿងទាំងអស់ហ្នឹងឯងយល់ដឹងទៅអាហ្នឹងត្រង់តែថាដែលយើងត្រូវការជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុក្ខហ្នឹងគឺមិនសម្បូរទៅដោយសេចក្តីទុក្ខតាមតឹងចង្អៀតចង្អល់ផ្លូវចិត្តហ្នឹងណា ដែលយើងត្រូវការនោះវាត្រូវយើងអប់រំចម្រើនមិនមែនយើងបន់ស្រន់បួងសួងឬក៏អង្គុយចាំជោគចតារាសីអីឬក៏ទៅធ្វើអ្វីអ្វីដែលវាអត់មែនជាហេតុជាផលត្រឹមត្រូវចេះតែភាកផ្អើលអីទៅទេហ្នឹងហើយអញ្ចឹងយើងមិនបដិសេធទេជីវិតសម្បូរបែបទៅដោយផលបុណ្យយើងមិនបដិសេធទេមានបណ្ណាបណ្ណាមានច្រើនក៏យើងទទួល ដោយសតិបញ្ញាទៅកុំឲ្យវាវែងវាន់ទៅបានហើយតែវាមិនសូវសម្បូរទេក៏វាមិនសម្បូរទេវត្ថុសម្ភារៈអីចឹងទៅប៉ុន្តែយើងត្រូវការជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុកហ្នឹងដែលគុណចាស់លើកមកហ្នឹងហើយដែលថាសពទៅដោយសទ្ធាសិលសតៈចាគៈបញ្ញាហ្នឹង ចេះដោះស្រាយរាល់បញ្ហាដោយបញ្ញាវិញនោះអាចពោលថាប្រសើរជាងជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុក្ខដែរឬអានោះមកជាមួយគ្នាហ្នឹងគុណចាហ្នឹងហើយជីវិតដែលមិនសម្បូរទៅដោយសេចក្តីទុក្ខហ្នឹងគឺមកពីជីវិតហ្នឹងវាមានសទ្ធាសិលសតចាគៈបញ្ញានឹងឯងបានទៅជាមិនសម្បូរទៅដោយសេចក្តីទុក្ខហ្នឹងអញ្ចឹងណាគណាហ្នឹងហើយអឺខ្ញុំណា សរសេរហ្នឹងក្នុងដាម៉ាហូមហ្នឹងខ្លឹមសារចង់បញ្ជាក់រឿងដែលថាមិនសម្បូរទៅដោយដីទុកហ្នឹងគឺចម្រើនទៅដោយកុសលធម៌ផ្លូវចិត្តហ្នឹងហ្នឹងឯងអញ្ចឹងបានបញ្ជាក់ថាព្រោះវាអាចនៅត្រង់ដែលថាសម្បត្តិអ្វីអ្វីក៏មានសពគ្រប់តែបែរជាខ្វះខាតពីក្តីសុខទៅវិញណាហ្នឹងឯងខ្វះខាតដីសុខក្នុងជីវិតហ្នឹងវាមានបញ្ហាទុកផ្លូវកាយហើយនឹងជាពិសេសទុក ពិបាកផ្លូវចិត្តនឹងឯងចឹងអញ្ចឹងបានកើតទុកក្រៀមក្រំបញ្ហាឈឺចិត្តអត់ទ្រូងអីរហូតដល់ទៅធ្វើអត្តឃាតអីហ្នឹងឯងទាំងដែលអាចនៅរស់បានប៉ុន្តែវាមានរឿងដូចថាប្រណាំងប្រជែងរឿងខ្មាស់គេរឿងអីចឹងទៅឈឺចិត្តអីអីចឹងទៅមានរឿងច្រើនដែលធ្វើអត្តឃាតច្រើនច្រើន ក្នុងពិភពលោកហ្នឹងចឹងកណា ហ្នឹងហើយហើយចម្រើនពរលោកគ្រូទៀតហ្នឹងហើយបន្តមកទៀតមនុស្សយើងមានសម្ព័ន្ធភាពតាក់ទងគ្នាច្រើនក៏រមែងត្រូវការអ្វីៗជាលោកធัวច្រើនដែរដោយអាស្រ័យរឿងបង្អួតបង្អរឬខ្មាស់គេសម្រាប់ជីវិតនេះ បើមិនសូវ ពាក់តាក់ទិនទេក៏មិនចាំបាច់អ្វីច្រើនឡើយដូច្នេះទៅត្រូវរៀនរស់នៅតាមបែបរបស់ខ្លួនយកត្រឹមមិនសូវកើតទុកគឺល្អណាស់ហើយលោកពធัวរបស់មិនទៀងមិនមែនជារបស់អ្នកណាដោយបរមត្តនោះទេសួរថាតើរៀនរស់តាមបែបរបស់ខ្លួនហ្នឹងយកត្រឹមមិនសូវកើតទុកហ្នឹងគឺល្អណាស់ហើយនេះបានន័យថា នៅតែកើតទុកដដែលគ្រាន់តែតិចឬច្រើនតើមិនដែរទេប៉ុន្តែជីវិតជាទុកហ្នឹងឯងនឹងថានៅមានជីវិតរស់នៅអញ្ចឹងឲ្យសុខទាំងអស់គឺមិនអាចទេមានតែបារម្ភមកសុខព្រះនិព្វានហើយយើងនៅមានជីវិតវាអាចថា សុខផ្លូវចិត្តច្រើនមែនប៉ុន្តែរូបកាយវាអាចមានជំងឺរោគអីចឹងទៅណាអកុសលវិបាកអីឈឺអីផ្សេងផ្សេងចឹងណារៀនវានៅមានចឹងប៉ុន្តែវាសំខាន់វាយើងព្យាបាលរោគផ្លូវចិត្តដោយព្រះធម៌ទៅអាហ្នឹងឯងដែលហៅថាមិនសូវកើតទុកហ្នឹងឯងវាអាចដូចថាឧស្សាហ៍ ដាសាយអីចឹងទៅភាសាឈឺអីសុខភាពវាមិនមមតំអីចឹងទៅអាហ្នឹងក៏ចាត់ទុកថាជាទុកហើយសម្រាប់ជីវិតហ្នឹងហ្នឹងឯងជាដើមអញ្ចឹងណាចឹងហ្នឹងឯងនឹងថាឲ្យសុខទាំងអស់អញ្ចឹងទៅតតែព្រះនិព្វានអញ្ចឹងវានៅក្នុងជីវិតនោះបានត្រឹមតែមិនសូវកើតទុកថាកិលេសនៅមានក៏វាមានសេចក្តីទុក្ខ តាមនឹងឯងប៉ុន្តែវាមិនសូវដោយសារថាយើងមានស្មារតីដោះស្រាយអាសេចក្តីទុកផ្លូវចិត្តនឹងចឹងទៅអាហ្នឹងក៏នៅក្នុងរឿងមិនសូវកើតទុកដែរហ្នឹងឯងវាមានរឿងតិចតួចតាមផ្លូវចិត្តយើងគ្រប់សង្កត់ទៅបានវាមិនចេះតែបដ ாய் ឲ្យចេញមកព្រោះពឹសព្រោះទៅព្រោះមកអីចឹងទៅអាហ្នឹងវាទុកខ្លាំងហើយមិនសូវកើតទុកវាថាវាទុកដែរថ្នាំងថ្នាក់វាអអន់អីខ្លះចឹងដែរ វាតោមនោះវាតោះអីចឹងដែរប៉ុន្តែឆាប់មានស្មារតីគ្របសង្កត់វាឬក៏ទទួលទទួលដោយថាអឡោះអាល័យអតីតកាលអីចឹងទៅអាហ្នឹងក៏ຕົកហើយអឡោះអាល័យហ្នឹងនឹកញាតញោមអីដូចគុណចាស់នឹកញោមអីចឹងម្ដងម្កាលអីចឹងទៅហ្នឹងឯងប៉ុន្តែ មិនជាធំដុំអីទៅដោយសារថាបានប្រតិបត្តិសរុបទំនុកម្រងវិច័យ4អីចឹងទៅនឹកឃើញទៅសុបាយចិត្តឡើងវិញទៅតែវាមានវាមានសេចក្តីទុកហ្នឹងដោយសារថាការនឹកការអាល័យអីវានៅមានហ្នឹងគេលេះហ្នឹងអាហ្នឹងដែលថាវាមិនសូវការទុកហ្នឹងឯងអញ្ចឹងវាមានទាំងទុកផ្លូវកាយផ្លូវចិត្តហ្នឹងគាត់ថាផ្លូវកាយអឺ វាមិនសូវជាអកុសលវិបាកវាមិនសូវឈឺអីប្រហែលទៅក៏វាមិនសូវຕົកទៅតាមនឹងដែរណាជាលេបដោយសារថាការដែលមិនមានរោគផ្លូវកាយហ្នឹងมันមានរោគអីច្រើននៅរឿងស្រេករឿងឃ្លានរឿងក្តៅរឿងត្រជាក់អីហ្នឹងសិតតែនៅក្នុងសេចក្តីទុកហ្នឹងដែរហ្នឹងឯងចឹងយើងដូចថារឿងកន្លងទៅហ្នឹងឯង យើងមានកំហុសខុសឆ្គំឆ្គងអីជាធម្មតាណាតែតែមានអញ្ចឹងទៅវាឲ្យយើងវិបដិសារៈអាហ្នឹងជាទុកហើយវិបដិសារៈហ្នឹងវាតួកុកច្ចៈកើតជាមួយទោសៈហើយយើងចង់បំភ្លេចនឹកឃើញបរិសេធរុញច្រានទៅអត់ទៅរឹតតែតាមតឹងទៅទៀត ចឹងមានឧបាយវិធីត្រូវទទួលទទួលណាយកមកជាគ្រូហ្នឹងឯងដូចជាចំណៃតោះចឹងណាយើងដឹងថាហ្នឹងតោះនឹងរោគអីឈឺពោះរាអីមូលអីឈឺក្បាលអីអីអីយើងស្អាដឹងហើយអាហ្នឹងហើយតែដឹងហ្នឹងមកអំពីវាវាធ្លាប់ទុកធ្លាប់លំបាកដោយកូនតូចធ្លាប់លូកភ្លើងអលិអញ្ចឹងណា អានោះវាឈប់លោកទៀតហើយយើងក៏អញ្ចឹងវាដឹងតែចំណៃអីតោះហើយនេះហ្នឹងហើយយើងយើងយើងវាធ្លាប់តហើយបានយើងដឹងអញ្ចឹងយើងអត់បរិភោគអញ្ចឹងវាល្អហើយអាតោះនោះវាអត់ដល់ងាប់ហ្នឹងហើយហើយវាបានឲ្យយើងប្រយ័ត្នប្រយែងហ្នឹងហើយកុំឲ្យវាធ្ងន់ធ្ងរកុំឲ្យវាឈឺស្លាប់ដោយសារចំណៃតោះហ្នឹង ហ្នឹងហើយអញ្ចឹងរឿងទៅកំហុសដូចគ្នាដល់តែយើងទទួលសឹមសឹមសឹមទៅហើយយើងអប់រំកុសលធម៌ឲ្យច្រើនបែរមុខឆ្ពោះទៅរកទីបំផុតទុកអញ្ចឹងដំណើរផ្លូវយើងទៅកម្មទីបំផុតទុកយើងលាចាកលោកវាអស់មានរឿងអីហើយបើទីបំផុតទុកវានៅត្រង់ការរំលត់ទិដ្ឋិនិងតណ្ហាដែលញៀនកើតឡើងយើងដឹងអកុសលមូលហ្នឹងវាមិនមែនតួខ្លួនយើងមិនមែនអត្តាដែលនាំឲ្យធ្វើអកុសលកម្មហ្នឹង ហ្នឹងហើយអញ្ចឹងយើងនឹកឃើញអកុសលកម្មបណ្ណាបណ្ណាប៉ុន្តែវាអត់បៀតបៀនផ្លូវចិត្តអីឲ្យទុកឲ្យលំបាកអីទៅទេឬគ្រាន់តែជាការចងចាំអញ្ចឹងប៉ុន្តែវាទៅជាមេរៀនទៅវិញគេណាទុកជាគ្រូទៅវិញយើងមានការទុកអីជាមួយគ្រូហ្នឹងហ្នឹងហើយហ្នឹងក្នុងលំសាប្រហែលចំណុច ដែរណាយល់តិចតិចពុទ្ធបរិស័ទយើងបានចាប់សេចក្តីហ្នឹងប៉ុណ្ណារតោះចំណីអវ័យរោគកំបរិភោគរោគទៀតឡើយកំហុសដែលខុសហើយទុកជាគ្រូព្រៀនប្រដៅ អ្វីដែលល្អត្រឹមត្រូវទុកជាឪនិងអ្នកម៉ែណាហ្នឹងពីចំណុចមកអាមួយហ្នឹងគ្រាន់តែលើកជាហ្នឹងទេហោក៏បានឧបមាអីចឹងទៅក៏បានដែររឿងតោះចំណៃហ្នឹងណាតែចូលមកដល់សច្ចការផ្លូវចិត្តហ្នឹងគឺថាកំហុសដែលខុសហើយទុកជាគ្រូព្រៀនបដៅទៅណា តែហ្នឹងឯងកុំកុំបដិសេធកុំរុញកុំទាស់រឹតតែកើតទុករឹតតែមួម៉ៅឯហ្នឹងហ្នឹងឯងតើតែយើងឆ្លាតទទួលទទួលប៉ុន្តែទទួលព្រះពុទ្ធអង្គទ្រង់បង្រៀនត្រេះរហុលហ្នឹងឯងធัวជាកញ្ចក់ធម្មាទេសៈហ្នឹងណាពិចារណានៅអ្វីៗដែលធ្វើរួចហើយហ្នឹង ហ្នឹងឯងឃើញល្អក៏ល្អទៅណាត្រេកអររីករាយទៅអាហ្នឹងថាដែលល្អត្រឹមត្រូវទុកជាឪនិងអ្នកម៉ែទៅបានថាបើថាអ្វីដែលវាខុសហ្នឹងទុកជាគ្រូបានន័យថាកុំឲ្យធ្វើនៅអំពើនឹងទៀតណាអាហ្នឹងព្រះអង្គទ្រង់បង្រៀនព្រះរាហុលហ្នឹងហើយអញ្ចឹងយើងដកស្រង់ព្រមសារសេចក្តីទាំងអស់ហ្នឹងមកអញ្ចឹងទៅដើម្បីទុកជាចំណុចរំលឹក ហ្នឹងឯងរឿងអីដែលតែងតែឲ្យយើងកើតទុកហ្នឹងមកអំពីកិលេសរបស់យើងទេណាកើតទុកផ្លូវចិត្តសិតតែមកពីកិលេសខ្លួនយើងទាំងអស់យើងមានពធัวជាចំណុចចំណុចដើម្បីចម្រើនស្មារតីចឹងថាតោះចំណៃអវ័យរោគកំបរិភោគរោគទៀតឡើយកំហុសដែលខុសហើយទុកជាគ្រូព្រៀនបដៅ អ្វីដែលល្អត្រឹមត្រូវទុកជាឪនិងអ្នកម៉ែអ្វីដែលជួបមកហោហែដូចមិត្តក្បែររួមសុខទុក្ខហ្នឹងគឺកន្លងមកវាមានរឿងល្អមិនល្អអីអីហ្នឹងតាមដែលយើងគិតថាល្អមិនល្អអីហ្នឹងផងទៅកុសលវិបាកអកុសលវិបាកអីផងទៅគឺថាដំណើរជីវិតកន្លងមកដល់បច្ចុប្បន្នហ្នឹងរឿងរ៉ាវទាំងអស់ហ្នឹងគឺ ទុកជាមិត្តនៅក្បែររួមសុខទុក្ខបានដីថាធម្មតានៃជីវិតមានសុខមានទុក្ខអាហ្នឹងបានដីថាទៅជាមិត្តគឺណាទៅជាមិត្តដូចថាដែលនៅក្បែរហ្នឹងគឺមានសុខមានទុក្ខហ្នឹង សំខាន់ក្នុងទីនេះគឺការដែលអប់រំសតិដែលយើងដឹងថាធម្មតាជីវិតមានសុខមានទុក្ខអញ្ចឹងមកអញ្ចឹងទៅយើងស្គាល់ជីវិតកាន់តែច្រើនដល់អញ្ចឹងវាធ្វើឲ្យយើងដឹងថាជីវិតវាមិនមែននៅលើយើងត្រូវការប្រាថ្នាទេជីវិតប្រព្រឹត្តទៅតាមបច្ច័យត្រឹមត្រូវ100%មិនមែនប្រព្រឹត្តទៅតាមណានាចង់បានទេគឺនេះយីធ្វើឲ្យយើងយល់ដឹងអញ្ចឹងអញ្ចឹងបានសម្រេចមគ្គផលនៅក្នុងគុកហ្នឹង គាត់ណាបើវានៅលើយើងចាំបាច់មកជាប់គុកហើយយើងធ្វើដែរមកជាប់គុកហ្នឹងគាត់ណាវាអត់មាននៅលើយើងហ្នឹងជីវិតហ្នឹងឃើញទេទាំងស្រស់ទាំងស្រស់អញ្ចឹងប៉ុន្តែវាត្រូវតាកតួងនឹងសីលសម្បត្តិទាំងនិសាយៈអាហ្នឹងចិត្តដែលចិត្តទេកកតាំងហ្នឹងបានន័យថាសមាធិចិត្តដល់នៅតែឯងនៅតែឯងក្នុងគុកហ្នឹង ណាសោតដ្ឋៈឯកកោវសន្តោណាអាមាតនោះឯងបាសក់នោះឯងនៅក្នុងគុកតែម្នាក់ឯងដល់អញ្ចឹងទៅវាមានសមាធិចិត្តកើតឡើងអាស្រ័យនឹងសិលសម្បត្តិគឺមានប្រយោជន៍សិលតាមទៅជួយក្នុងគុកអញ្ចឹងឬដូចប៉ុនពនាងមលិកាអញ្ចឹងហ្នឹងប៉ុនដែលធ្វើហើយតាមទៅជួយឲ្យរួចពីនរកមកប៉ុន្តែនេះ គឺតួប៉ុននឹងហ្មងតួសិលនឹងហ្មងដល់ពេលឧបាសកនឹងទៅជាប់គុកមកណាមានចោលសិលទៅណាសិលនឹងតាមទៅជាមួយបាទណាហ្នឹងឯងអត់មាននរណាទៅជាប់គុកជាមួយញាតិមិត្តសន្តានបងប្អូនអីអីហ្នឹងគេមិនដាក់គុកទេគេដាក់តែគាត់ម្នាក់ឯងហ្នឹងចឹងទៅហ្នឹងឯងបើដូចអ្នក ឈឺកូវីដអីអីចឹងណាទៅតឯងអីអីចឹងប៉ុន្តែថាយើងមានបនមានសិលមានត្រៃយណៈគុំអីជាប់ទៅជាមួយចឹងទៅអាហ្នឹងនៅជាមនុស្សផងអត់មានអ្នកតាមទៅចឹងទៅបរលោកទៀតណូរស់ម៉ែរស់ឪរស់កូនអីណាសំបីមានប្រវត្តិរឿងបរិជាបុរាណអីមកមីនំមីនាងអីព្រមស្លាប់តាមអីក៏មិនមែន តាមទៅជាមួយពរាជានឹងទៅលើកម្មរៀងខ្លួនប៉ុណ្ណាមិនមែនថាឧបមាថាលោតចូលភ្លើងតាមពរាជាហ្នឹងក៏មិនមែនទៅកើតជាមួយពរាជាអីណារឿងហ្នឹងដូច្នេះវាជារឿងម្អងឯងរឿងម្នាក់ឯងត្រូវយើងពឹងសម្បត្តិបុណ្យហ្នឹងឲ្យណានៃបាទ ចាំទទួលសេចក្តីស្លាប់រាល់ថ្ងៃប៉ុន្តែបើមិនតាន់ស្លាប់ទេ យើងបំពេញបន់ថែមទៀតហ្នឹងហើយហ្នឹងហើយក្នុងដំណើរឆ្ពោះទៅកាន់អមតៈហ្នឹងរួចផុតពីវដ្តសង្សារកើតចាស់ឈឺស្លាប់ហ្នឹងរកអមតៈជាសម្បត្តិរបស់យើងតើរះនិព្វានហ្នឹងឲ្យតែយើងព្រមប្រគល់សម្បត្តិមេឲ្យទៅវិញទៅនិព្វាន ជាសម្បត្តិរបស់យើងហើយហ្នឹងហើយអញ្ចឹងរឿងបបាសក់ហ្នឹង បានណាលក្ខិធ្វានោះបានហើយ នៅឯកតាចិត្តហ្នឹងហ្នឹងឯងឯកកចិត្តតោហ្នឹងដល់ចិត្តមូលក្នុងអារម្មណ៍តែមួយអញ្ចឹងទៅសង្ខារេសមសិធ្វាពិចារណា នៅ សង្ខារទាំងឡាយនឹងឯងវិបស្សនាហ្នឹងសង្ខារេសមសិធ្វាហ្នឹងណាយ៉ាងសោតតាបត្តបលាំងបាបុណេហ្នឹងឯងបាន លុះសោតាបតិផលហ្នឹងបានដល់បានសម្រេចហ្នឹងបាពុណិហ្នឹងហ្នឹងឯងហ្នឹងបានរៀបចំ គ្រឿងសក្ការៈអីការអំរងគ្រឿងកោបអីអីហ្នឹងគឺថានឹងយើងថាមិនពិសេសមិនលំខំអីបើនៅយើងឃើញទេវតាអីអីបូជាព្រះរាមាភិយដោយគ្រឿងកោបអីអីចឹងទៅហ្នឹងក៏យើង ពិចារណាតាមនឹងណាអ្វីដែលថាទោះជារបស់នឹងមិនសំខាន់អីដូចជាបរិបត្តិរបស់ជាប៉ុន្តែតំណាងទឹកចិត្តគេណាតំណាងដូចថាយើងមានសិលល្អជាគ្រឿងកោបហ្នឹងវាមានការអំរងគ្រឿងកោបហ្នឹងតំណាងចឹងទៅរំលឹកដាស់តឿនដែលយើងត្រូវណាបូជាទៅដោយ បដិបត្តិបុជាហ្នឹងហ្នឹងហើយឧបាសកហ្នឹងក៏គាត់រៀបចំគ្រឿងការៈបុជាអីអីចឹងទៅណាអ្នកណានរណាអីទូទៅមានអញ្ចឹងហ្នឹងឯងរឿងកដំពីអីដែលនាងស្រីនឹងបាត់បង់ជីវិតអីចឹងទៅក៏មានគ្រឿងសការៈអីគ្រឿងកោបការកំរងអីអីហ្នឹងចឹងបាន ឡើងគួនៅប្រគល់កោតរហូតដល់តែកើតព្រះអនន្តពោអីអីហ្នឹងគឺដើម្បីដាក់គ្រឿងសក្ការៈបូជាផ្កាឈូកផ្កាអីអីហ្នឹងហ្នឹងហើយហ្នឹងហើយហើយក៏បានទៅក្រាបទូលព្រះអង្គពីរឿងឯថាអ្នករតីអីអីហ្នឹងវានៅក្នុងរឿងអំពើអត្តប្រយោជន៍ហ្នឹងប៉ុន្តែព្រោះអំពើដែលអត្តប្រយោជន៍ហ្នឹងណា ណាមានពាក្យថាប៉ុន្តែហ្នឹងក្នុងហ្នឹងវាមានតណៈហ្នឹងហើយពាក្យហ្នឹងប្រែតែប៉ុន្តែហ្នឹងមានមកដល់តេននេះអណត្តថេននេះអដ្ឋាអាកាសឹងនេះណាខ្ញុំព្រះអង្គហ្នឹងបានធ្វើនៅប្រយោជន៍ព្រោះរឿងអត្តប្រយោជន៍ហ្នឹងចឹងបានថាពុទ្ធបរិស័ទយើង អប់រំសតិរឿយរឿយទៅវាចូលទៅដល់រឿងអីមួយសូម្បីតែថា ជារឿងចិត្តស្លាប់ជារឿងជំងឺរោគាឬក៏ឧបតវៈហេតុអីអីហ្នឹងវាអាចឲ្យយើងឃើញអ្វីៗដែលយើងត្រូវលះបង់ប្រគល់ឲ្យម្ចាស់គេវាមិនមែនរបស់យើងព្រោះយើងអត់បានសាងយើងអត់បានធ្វើមិនមែនរឿងរបស់យើងអញ្ចឹងទៅអញ្ចឹងសោតាបត្តមៈសោតាបត្តផលវានៅត្រង់ប្រគល់បញ្ញខੰឲ្យទៅម្ចាស់គេហ្នឹងគឺវាផ្ដាច់អាមិឆាទិដ្ឋិថាជាខ្លួនយើង ជារបស់យើងហ្នឹងទេតា ហើយរបស់ហ្នឹងវានៅជារបស់ក្នុងលោកហ្នឹងដដែលហ្នឹងគ្រាន់តែយើងបន្ទួងបន្ទាញមកដោយអំណាចទិដ្ឋិតណ្ហាហ្នឹងហ្នឹងឯងចឹងហើយអ្វីដែលល្អត្រឹមត្រូវទុកជាឪនិងអ្នកម៉ែណារឿងល្អដែលយើងធ្វើមកហើយហ្នឹងជួយមើលថែចិត្តយើងដូចម៉ែដូចឪចឹងចឹងហ្នឹងឯងហើយជាមរតកតទៅទៀតទៅក្តីល្អហ្នឹងណា ហ្នឹងឯងដីល្អត្រឹមត្រូវទុកជាឪនិងអ្នកម៉ែអ្វីដែលជួបមកហោខែដូចមិត្តក្បែររួមសក់ទុកអ្វីដែលស្ថិតនៅខាងមុខទុកជាអ្នកផ្ដល់ទឹកចិត្តយើងធ្វើបន់ច្រើនយើងមិនកើតទុកមិនខ្វល់អីរឿងខាងមុខទេយើងយល់ដឹងហេតុផលដំណើរនៃជីវិតអប់រំញាណអីចឹងទៅអ្វីៗនៅខាងមុខហ្នឹងសកតិសួរទេវលោករហូតដល់ព្រះនិព្វាន គឺការសម្រេចអរិយមគ្គហ្នឹងហ្នឹងគឺថាផ្ដល់កម្លាំងចិត្តក្នុងដំណើររបស់យើងទៅហ្នឹងហ្នឹងហើយយើងមិនរវល់ទៅនៅដដើមប្រជែងឆ្លោះប្រកែកតោះតែងអីក្នុងបច្ចុប្បន្នហ្នឹងទេហ្នឹងហើយអត់មានដដើមទេហ្នឹងហើយវៃវៃយើងមើលតមកទៀតណាណាបញ្ញសព្ទទុកជាស្បៀងទៀងតែឃ្លាតទៅជាតិមុខណាមានយើង ភ័យព្រួយអីទៅមុខហ្នឹងវាដូចថាផ្ដល់ទឹកចិត្តដល់ទឹកចិត្តកម្លាំងចិត្តណាដូចថាថាម៉េចដូចថាអឺកូនអីទៅស្រុកក្រៅអីណាសម័យមុនកូវីដហ្នឹងលើកហ្នឹងហើយនិយាយថាទៅស្រុកក្រៅរក លុយកាក់អីបានមកអីចឹងទៅហើយក៏ផ្ដាំផ្ញើថាកូនមកថ្ងៃនេះថ្ងៃនោះអីចឹងផ្ដាំមកពុកម្ដាយឲ្យធ្វើបន់ធ្វើអីចឹងណាអញ្ចឹងណាមួយនឹកម៉ែណាមួយមកនឹងសបាយស្រុកកំណើតមកធ្វើបន់អីចឹងដល់នឹកឃើញមកដល់ស្រុកខ្មែរហ្នឹងវាមានទឹកចិត្តសន្ទុះមកណាមកហ្នឹងមិនមែនមកឆ្លោះប្រកែកតោះតេងមកទៀមទាលុយមករឿងរ៉ាវកើតទុកអីណាមកធ្វើបន់មកជួបម៉ែមកស្រុកកំណើតបែកប្រហែលឆ្នាំហើយ ហ្នឹងហើយគ្រាន់តែឃើញស្រុកស្រែឃើញដើមថ្នោតក៏នឹកអីអីចឹងអាហ្នឹងចង់ចង់លើកប្រៀបធៀបដើម្បីថាក្នុងដំណើរជីវិតយើងទៅមុខហ្នឹងអញ្ចឹងវាមានផលបុណ្យហ្នឹងចាំស្វាគមន៍យើងស្រេចចឹងធ្វើឲ្យយើងមានកម្លាំងចិត្តតែនឹកទៅដល់អនាគតហ្នឹងវាមានកម្លាំងចិត្តទៅហ្មងហើយវាមានកម្លាំងលះបច្ចុប្បន្ននឹងទៀតអត់ជំពាក់អត់អាឡ័យទេហ្នឹងឯងអំបត្តិមនុស្សយើងមិនជំពាក់អាឡ័យអី ក្នុងទេវលោកក៏មានបរតនត្រ័យហើយក្នុងដំណើរទៅកម្មព្រះនិព្វានលះភព3ទៅទៀតអញ្ចឹងវ័យវ័យនៅខាងមុខហ្នឹងវាជួយជាកម្លាំងចិត្តអាហ្នឹងត្រង់ឲ្យថាអ្វីដែលស្ថិតនៅខាងមុខទុកជាអ្នកផ្ដាល់ទឹកចិត្តហ្នឹងហើយហើយត្រង់ឲ្យបញ្ញសុកនេះនិយាយពីសុក ហើយនឹងសង្ខារាមហាទុកនិយាយពីសុខបញ្ញសុខទុកជាស្បៀងទៀងទៅឃ្លាតទៅជាតិមុខសង្ខារាមហាទុកឧបករណ៍ប្រមុខទុកសាងក្បូនអាហ្នឹងបើអត់មានសេចក្តីទុកក្នុងជីវិតទេបានអីជាឧបករណ៍សម្រាប់សាងក្បូនអរិយមេអង្គ8កើតជាមិនបានបើតើកំណត់ទៅលើទុកអញ្ចឹងសេចក្តីទុកឧបាទានខណ្ឌទុកហ្នឹងជាឧបករណ៍សម្រាប់សាងក្បូនណា បញ្ញាមើលឃើញលោកសូន្យហ្នឹងហើយដែលជាតួសាងក្បូនព្រំយាត្រាសមុទ្រវត្តសង្សារព្រះនិព្វាន ជាត្រើយនាយចឹងទៅហ្នឹងហើយហើយនៅក្នុងពេលហ្នឹង ព្រះរាមាភិក៏ព្រះអង្គសម្ដែងជាដកហ្នឹងទៅរឿងរ៉ាវព្រះបរមពុរិស័ទហ្នឹងរឿងព្រះអង្គមានសិលព្រះអង្គជាបរិជា ដូចជានៅក្នុងមហាសីលានិសង្សៈជាដកអីមុនដែររឿងដែលព្រះអង្គមិនច្បាំងមិនតតាំងអីហ្នឹងណាដោយសារមានអាមាត្យក្បត់នឹងព្រះអង្គអីអីហ្នឹងទៅយុះយងបរិជារតីអីអីហ្នឹងហើយបរិជារតីដែលមកវាយទៅដើមលើកនេះជាព្រះអនន្តទៅទៀតហ្នឹងឯង ឆាប់និយាយត្រូវរូវគ្នាអត់អីទេហ្នឹងឯងប៉ុន្តែមកចាប់ព្រះអង្គហើយនឹងសេនាបតីអីអីអ្នកខ្លាំងអ្នកបកែអីហ្នឹងព្រោះថាច្បាំងវាមិនឈ្នះព្រះអង្គទេកងតបចិត្តខ្លាំងខ្លាំងប្រហែល100នាក់សិតតែមេតបបកែបើនៅសារថាមិនច្បាំងមិនតតាំងទៅ រាជាជាចៅក្នុងវិជាដកអររាជាជាចៅព្រះអនន្តក្នុងពេលហ្នឹងឈ្មោះថាជាចៅចៅទៅដើមរាជសម្បត្តិទៅហើយចាប់ព្រះបរមពុរិស័ទនឹងមេតបនឹងយកទៅដាក់ឃុំឃាំងទៀតហ្នឹងឯងទៅដាក់ឃុំឃាំងមន្ទីរឃុំឃាំងនឹងចឹងទៅហ្នឹងឯងហើយ ហើយដល់ហ្នឹងព្រះអង្គចម្រើននៅមេត្តានេះហ្នឹងដែលតកតងនឹងនូគុណចាស់ដែលថាសម្រាប់ជីវិតនេះណាបើមិនសូវជាពាក់តេតិនទេក៏មិនចាំបាច់អ្វីច្រើនឡើយដូច្នេះទៅត្រូវរៀនរស់នៅ តាមបែបរបស់ខ្លួនយកត្រឹមមិនសូវកើតទុកគឺល្អណាស់ហើយ លោកធัวមិនទៀងទាត់ហ្នឹងបានន័យថាវាជារបស់នៃការមិនទៀងលោកធัวហ្នឹងអត់មែនជារបស់អ្នកណាទេតែមានការមិនទៀងជាម្ចាស់ហ្នឹងក្នុងសេចក្តីហ្នឹងយើងវានៅក្នុងសម្ព័ន្ធភាពវាតែងតែមានចឹងហើយគាត់ថាតាកតងនឹងរឿងការជាប់ចម្ពាក់អីអីហ្នឹងយើងដោះស្រាយដោយសតិបញ្ញាតាមហ្នឹងកុំឲ្យវាជាប់ចម្ពាក់ដោយតាវា ជាហេតុនាំមកនៅសេចក្តីទុក្ខសោកខ្លាំងនោះយើងមានមេត្តាករណាមុទិតាហើយប៉ុន្តែអប់រំឧបេក្ខាព្រមវិហារត្រង់ឲ្យសត្វលោកប្រព្រឹត្តទៅតាមកម្មនឹងផងឲ្យត្រឹមត្រូវទៅតាមច្បាប់របស់កម្មហ្នឹងអញ្ចឹងយើងឲ្យទទួលយុត្តិធម៌រឿងហ្នឹងដោយអំណាចនៃឧបេក្ខាញាណហ្នឹងទៅការទំនាក់ទំនងអីអីហ្នឹងយើងចម្រើនមេត្តាទៅ ក្រាន់តែចង់បញ្ជាក់ថារឿងក្នុងលោកដែលដែលវិចិត្ររវល់ច្រើនខ្វល់ច្រើនមកពីវាមាន រឿងតាក់ទងហ្នឹងឯងបើដូចយើងត្រូវការស្លៀកពាក់ល្អបងប្អូនកូនចៅតុបតែង ខ្លួនប្រានអីហ្នឹងគ្រាន់តែគ្រឿងស្អិតស្អាងហ្នឹងវាសម្បើមសម្បើមក្នុងជីវិតហ្នឹងអាហ្នឹងដោយសារអីដោយសារវាមានតំណែងតំណងគ្នាហ្នឹងបើទៅនៅព្រៃម្នាក់ឯងហ្នឹង មានចាំបាច់តុបតែងខ្លួនប្រានអីគ្រាន់តែការពារក្តៅតិចអីសម្ផស្សរបោមូសខ្យល់អីអីដូចអ្នកបួសចឹងទៅប៉ុន្តែដល់ទៅវាមានទំនាក់ទំនងគ្នាក្នុងសង្គមហ្នឹងគេណាវាត្រូវវាមានរឿងបង្អួតបង្អរហ្នឹងរឿងតម្លៃរឿងម៉ូតរឿងម៉ាកអីទៅតាមនឹងចឹងណាចង់បញ្ជាក់ឲ្យឃើញ ថា វារវល់ច្រើនវាខ្វល់ច្រើនហ្នឹងដោយសារវាមាន ទំនាក់ទំនងនៅក្នុងលោកហ្នឹង មានរឿងបង្អួតបង្អក៏មានរឿងអៀនខ្មាស់អីអីហ្នឹងចឹងទៅវាមានរឿងអញ្ចឹងដែលខ្វល់ដែលរវល់ទៅច្រើនហ្នឹងអញ្ចឹងបានវាចេះតែមានបញ្ហាដូចថាលមួមសោកហើយប៉ុន្តែចិត្តទៅអត់សោកដោយសាររឿងសម្លឹងឃើញសេចក្តីសោកអ្នកដតីទៅវាបាត់សេចក្តីសោកខ្លួនឯងទៅដៅកាហាយផ្លូវចិត្តអញ្ចឹងទៅហ្នឹងឯងវាមានអញ្ចឹងណាហ្នឹងអញ្ចឹងបាន ព្រះធម៌ហ្នឹងរំលឹកថាឲ្យយើងមករស់នៅ ជាសុខតាមរបៀបរបស់យើងហ្នឹងគឺមិនចាំបាច់ប្រៀបនឹងអ្នកអតីតទេយើងត្រូវដឹងថាសម្បត្តិក្នុងโลกនេះវាអត់មានជារបស់អ្នកណាទេហ្នឹងឯងកុំឲ្យកាន់យកមកកើតចំណែនអត់មានជារបស់អ្នកណាទេ គឺថាគ្រប់គ្នាគ្រាន់តែសន្មត់តែប៉ុណ្ណឹងប៉ុន្តែ វាមានការប្រកម្មនឹងជាហេតុនៃសេចក្តីទុករបស់សត្វលោកវាជាកិលេសសវត្តដាក់ទៅទេឲ្យវាជារបស់នរណាមែនទេនឹងអត់ទេវាមានតែសេចក្តីប្រកម្មទេអញ្ចឹងទៅយើងកម្មយកជាអារម្មណ៍នៃករណាមកទៀតមកនៅពេលដែលមានសេចក្តីទុកក្នុងវត្តដាក់នឹងមកជាអារម្មណ៍ហ្នឹងកើតទៅជាមេត្តាទៅករណាទៅដល់ទៅមានលៀបមានយុះអីយើងមុទិតាចិត្តទន់ទៅអាហ្នឹងគឺមានសេចក្តីសុខហើយ ហ្នឹងទៅជាមិនសម្បូរទៅដោយសេចក្តីទុកទេអាហ្នឹងឯងដែលយើងរៀនរស់នៅ ជាសុខតាមបែបរបស់យើងណាមានប្រធัวណាដូចជាថាជាឆាត់អញ្ចឹងថាមោហវេរកតិធម្មចារិតអញ្ចឹងជាឆាត់បាំងការពេលហ្នឹងហ្នឹងឯងអញ្ចឹងដូចជា នៅក្នុងរឿងមេត្តានេះយើងមានសម្ព័ន្ធភាពទំនាក់ទំនងអីគ្នាមែន ប៉ុន្តែយើងមិនចេះតែប្រៀបធៀបគ្នាប៉ុណ្ណឹងប្រជែងអីទៅឲ្យរវល់ឲ្យលំបាកអីបង្អួតបង្អល់ឬក៏អៀនខ្មាស់អីអត់សមតំណងអីចឹងទៅទេ យើងទៅខ្មាស់ខ្មាស់បាបអីនេះទេទៅខ្មាស់រឿងដូចថា មានទ្រព្យតិចជាងគេ មានរបស់ប្រើប្រាស់អន់ជាងគេទៅ ខ្មាស់អីអីអានឹងរឿងកិលេសទេបើខ្មាស់បាបអានឹងបានជាហិរិ ជាការរាប់អានខ្លួនឯងគោរពខ្លួនឯងដោយហិរិហ្នឹងល្អទាំងហ្នឹងហើយអញ្ចឹងយើងចម្រើនហិរិអញ្ចឹងទៅយើងមានរបៀបរស់នៅជាសុខហើយចម្រើនមេត្តាទៅជាមួយនឹងអ្នកអតីហ្នឹងកណ្ណាមុទិតាឧបេខាទៅតាមនឹងអញ្ចឹងបានជាព្រះបរមពុរិស័ទនេះនៅពេលដែលជាប់គុកហ្នឹងគឺព្រះអង្គចម្រើនមេត្តាដែរដែលមានពាក្យ នៅក្នុងពាក្យថាទី1ហ្នឹងត្រង់បាទទី3ណាត្រង់ថាអេកេនៈសន្ធឹងកត្វានៈអញ្ចឹងណាបងនិតណា8ល្អបងនិតឯងចាំបីគាថាហ្នឹងសនុកសនុកចាំដែរទេហ្នឹងហើយតែខ្ញុំណាក្រលើកទី3ចឹងដើម្បីបញ្ជាក់ទៅក្នុងកលាស់គាថាខាងដើមហ្នឹងហ្នឹងខ្ញុំណាក៏សរសេរបញ្យលតាមន័យព្រះអត្តកថាមើលតាមធម្មហោមហ្នឹង ណាពាក្យថាសៃយ៉ាងសោណាអាហ្នឹងបត់មួយថាម៉េចហើយសៃយសោបត់មួយហ្នឹងថាម៉េចហ្នឹងហើយហើយបានមកដល់យោសៃយៈណាមុបៈសេវិតេណាមុបៈសេវៈតេយោសៃយៈ ណាយោសយៈមុបសេវតេហ្នឹងឯងហ្នឹងសាយ៉ាងហើយនឹងឧបសេវតេនឹងចូលទៅសែបណាឧបសេវតេហ្នឹងសាយ៉ាងហើយនឹងឧបសេវតេទៅសយៈមុបសេវតេចូលទៅសែបបុគ្គលណាចូលទៅសែបចូលទៅសែបនៅសាយ៉ាងហ្នឹងគឺធัวដល់ប្រសើរហ្នឹងឯងហ្នឹងក៏ព្រះកថាលោកបញ្យលក្នុងការដែលចូលទៅសែប នៅធัวដល់ប្រសើរហ្នឹងគឺយោបណបណាំងតាំងសាយ៉ាងបាននៅនៅក្នុងន័យថាកុសលធម្មភាវនាងនេះណាចម្រើននៅកុសលធម៌ណាកុសលធម្មភាវនាងណាហ្នឹងឯងចម្រើននៅកុសលធម៌ហើយខែមួយទៀតទៅថា កុសលាភិរតាំងហ្នឹងគឺថាត្រេកអរដល់ក្រៃលែងក្នុងកុសលហ្នឹងហើយតាំងសាយ៉ាងហ្នឹងនៅធัวដល់ប្រសើរនោះណាធัวដល់ប្រសើរនោះហ្នឹងសំខាន់ហ្នឹងគឺព្រះបរមពុរិស័ទចម្រើនមេត្តាចិត្តនឹងឯងចាធัวដល់ប្រសើរនោះណាកុសលធម្មងភាវនាងហ្នឹងអាហ្នឹងបញ្យលសេចក្តីនៅក្នុងដែលពាក្យថាសាយ៉ាងហើយនឹងឧបសេវតៈនេះ ថារាអញ្ចឹងសិនវាស្រួលមាត់ហ្នឹងឯងដល់សន្ធិទៅទៅសយៈមុបសេវតិហ្នឹងហ្នឹងគឺចម្រើនមេត្តាចិត្តហ្នឹងហ្នឹងឯងហ្នឹងគឺក្នុងន័យហ្នឹងណាក្នុងន័យប៉ុណ្ណឹងអញ្ចឹងទៅដល់ទៅអញ្ចឹងទៅបានយើងមកយល់ត្រង់ថាសាយ៉ាងសោនេះសាយ៉ាងសោហ្នឹងគឺបានន័យថា អានឹងត្រូវតែជាប់គ្នាណាសាយ៉ាងសោហ្នឹងមកពីអង្អង្សៈហ្នឹងប្រែតែចំណែកណាពាក្យថាអង្សៈប្រែតែចំណែកចឹងដូចជាអតីតាំងសញ្ញានអនាគតាំងសញ្ញានអីចឹងគឺញានដឹងចំណែកអង្សៈហ្នឹងចំណែកអតីតចំណែកអនាគតហ្នឹងទៅសេះជាប់គ្នាចឹងហ្នឹងឯងអានេះគឺថាសាយ៉ាងសោណាហ្នឹងឯងគឺ សាយយោហើយនឹងអង្គសោនឹងឯងចាគឺតែជាចំណែកដល់ប្រសើរហ្នឹងកោថាសោណាអាសាតេហ្នឹងហើយនៅក្នុងដែលថាជាចំណែកសាយ៉ាងសោហ្នឹងណាចំណែកដល់ប្រសើរហ្នឹងហ្នឹងគឺយើងបានយល់ក្នុងគាថាទី1ហ្នឹងកលាស់គាថាហ្នឹងគឺសំដែង បញ្ជាក់នៅក្នុងរឿងដែលថាបុគ្គលណានេះយើងយល់សេចក្តីឲ្យបានថាបុគ្គលណាដែលខ្សែគប់នៅធัวដល់ប្រសើរអាស័យយ៉ាងឧបសេវតៈហ្នឹងដល់ទៅខ្សែគប់នៅធัวដល់ប្រសើរហ្នឹងហើយបានថាធัวដល់ប្រសើរហ្នឹងគឺអីគឺកុសលភាវនាហ្នឹងជាពិសេសក្នុងសាច់រឿងគឺចម្រើនមេត្តាហ្នឹងចម្រើនមេត្តារហូតសម្រាប់ឈាននៅ ក្នុងពន្ធនាគារហ្នឹងហ្នឹងឯង ចឹងទៅបុគ្គលអ្នកចម្រើននៅធัวដល់ប្រសើរនឹងឯងឈ្មោះថាមានចំណែកនៃធัวដល់ប្រសើរណាមានចំណែកនៃធัวដល់ប្រសើរហ្នឹងហ្នឹងឯងអាហ្នឹងគឺព្រោះអាស្រ័យអំណាចនៃធម្មៈកុសលហ្នឹងកុសលណាកុសលធម្មៈ ដែលនិស្សតបុគ្គលោណាដែលបុគ្គលដែលអាស្រ័យនឹងកុសលធម៌ហ្នឹងក៏បាននៅធម៌ដ៏ប្រសើរហ្នឹងដល់ទៅបុគ្គលហ្នឹងមានចំណែកនៃធម៌ដ៏ប្រសើរហ្នឹងបានបុគ្គលហ្នឹងមានឈ្មោះថាស័យសោណាស័យសោនេះផ្សេងណាស័យសោហើយនឹងស័យយ៉ាងសោណានៃខុសគ្នាណាស័យយ៉ាងសោជាចំណែកនៃធัวដល់ប្រសើរដល់ទៅអត់មានអង្គហ្នឹងស័យសោហ្នឹង បើនិយាយពីមាននេះថាសម្គាល់ថាខ្លួនអញខ្លាំងជាងគេប្រកែជាងគេប្រសើរជាងគេប៉ុន្តែក្នុងទីនេះមិនមែនសំដៅលើតួមានទេសំដៅលើបុគ្គលនឹងឯងគឺថាប្រសើរជាងប្រសើរក្រៃលែងណាគួរគួរទទួលនៅការសរសើរណាណាបាសាំងសតរោឬក៏អុត្តរិតរោទៅគឺថាគួរទទួលនៅការប្រសើរជាងគឺណា ឧត្តរៈហ្នឹងគឺថាឧត្តរៈហើយវាក្រៃលែងទៅទៀតទៅតរៈហ្នឹងទៅទៀតទៅទៅជាឧត្តរៈតរោហ្នឹងទៅវាប្រសើរពងពោះជាងអញ្ចឹងទៅអាហ្នឹងគឺបញ្យលនៅក្នុងសាយសោណាអាហ្នឹងវាត្រូវមាន3បទហ្នឹងឯងបញ្ជាក់អំពីរឿងបុគ្គលណាចូលទៅសែតនៅធัวដល់ប្រសើរបុគ្គលនោះ មានចំណែកនៃធัวដល់ប្រសើរយើងស្ដាប់យល់ហើយចឹងណាអើហ្នឹងហើយមុនដំបូងគេថាសែតណាហ្នឹងហើយសែតឬក៏ថាសែតនឹងបុគ្គលដ៏ឧត្តមទៅទៀតណាត្រង់វាណាវាឧត្តមៈបុគ្គលៈមុបសេវតៈណាហ្នឹងបុគ្គលាំងឧបសេវតៈហ្នឹងតែឧត្តមៈបុគ្គលាំងហ្នឹងឧបសេវតៈហ្នឹងអាហ្នឹងដូចជាអឺ អាមាតឬក៏ថារាជបរោះឬក៏សេនាបតីឬក៏មេតបអីទាំងអស់100នាក់ហ្នឹងបានខ្សែគប់នឹងបុគ្គលដល់ប្រសើរហ្នឹងគឺខ្សែគប់នឹងព្រះបរមពុរិស័ទហ្នឹងបានរួចរស់មានជីវិតហ្នឹងត្រង់ឲ្យថាសតាំងវច្ឆេអាមោចយិនអាមោចយិនហ្នឹងគឺមកជាយ៉ាងហ្នឹងអាហ្នឹងមិនមែនបដិសេធទេគឺថាជាការបញ្ជាក់រឹតតែជាការរួច ដ៏ពិសេសទៅទៀតហ្នឹងឯងសតាំងហ្នឹងគឺ100នាក់ហ្នឹងវ៉ាឆេហ្នឹងគឺត្រូវស្លាប់ហ្នឹងឯងអ្នកទាំង100ហ្នឹងប៉ុន្តែដោយសារថាអុត្តមៈបកលៈហើយនឹងឧបសេវតៈហ្នឹងទៅបកលាំងហ្នឹងឧត្តមៈបកលាំងឧត្តមបុគ្គលហ្នឹងឯងអញ្ចឹងទៅជាឧត្តមៈបកលៈ មុបសេវតេហ្នឹងហ្នឹងគឺខ្សែគប់នឹងបុគ្គលដ៏ឧត្តមហ្នឹងអញ្ចឹងទៅគឺដោយព្រះអង្គតែតែមួយអង្គឯងហ្នឹងចម្រើនមេត្តាចិត្តហ្នឹងនៅក្នុងពន្ធនាគារហ្នឹងហើយក៏តពាក្យថាសន្ធឹងនេះក្នុងបាទី3នៃគាថាទី1ណាហ្នឹងឯងមើលឲ្យមើលតាមហ្នឹងតើតើមើលអត់មើលស្ដាប់ ទៅវាអត់ឃើញអសរហ្នឹងឯងហ្នឹងឯងក្នុងបាបទី3ហ្នឹងគឺអេកេអ្នកសន្ធឹងកត្វាអ្នកនេះសន្ធឹងនេះប្រែតតហ្នឹងគឺបានន័យថា តរវាងព្រះអង្គហើយនឹងព្រះរាជាចៅអេកេអ្នកណាអាហ្នឹងគឺថាព្រះរាជាចៅមួយអង្គហ្នឹងហ្នឹងឯង ព្រះអង្គបានធ្វើនៅសន្ធឹងហ្នឹងតំណហ្នឹងស្អីតំណហ្នឹងគឺមេត្តាចិត្តរបស់ព្រះអង្គហ្នឹងវាតពីព្រះអង្គមករកស្ដេចចៅហ្នឹងមួយអង្គហ្នឹងអាហ្នឹងសន្សន្ធឹងហ្នឹងគឺមេត្តាចិត្តអាហ្នឹងបើយើងមានសម្ព័ន្ធភាពទំនាក់ទំនងគ្នាឲ្យវាទំនាក់ទំនងដោយសន្ធឹងហ្នឹងគឺមេត្តាហ្នឹងដល់ទៅអញ្ចឹងទៅស្រាប់តែស្ដេចចៅហ្នឹង ដៅក៏ហាយហ្មងចឹងនៅសុកសុកសពដៅក៏ហាយដូចដុតដោយភ្លើងចឹងផ្ទះផ្ទែងផ្ទះផ្ទែងអូមិនចឹងមិនចឹងដោយអានុភាពសិលរបស់ព្រះអង្គដោយអានុភាពមេត្តាចិត្តរបស់ព្រះអង្គដែលអត់បន្ទុះតោះជាមួយស្ដេចចៅហ្នឹងទៅជាមានមេត្តាចិត្តមករស់ស្ដេចចៅហ្នឹងទៅទៀតអញ្ចឹងស្រាប់តែកើតអភូតហេតុហ្មងអន្ទះអន្ទែងដល់អញ្ចឹងគេថាអូម៉ោងទីព្រះអង្គចាប់រាជា ទ្រង់ធัวដាក់ពន្ធនាគារហ្នឹងអញ្ចឹងចូលទៅសុំកម្មាទោសសុំដោះលែងអីអីចឹងទៅហ្នឹងឯងគឺថាសុំរាប់ជាអ្នកបំរើបរិជាតែបរិជាអ្នកបំរើដល់មានភ័យហ្នឹងស្អីក៏ហ៊ានធ្វើហ៊ានលះបង់ដើម្បីឲ្យទៅបានសុខពេលកំពុងកើតទុក្ខ ក្តៅក្រហាយដោយដិតដោយភ្លើងអញ្ចឹងអីអីអញ្ចឹងទៅហើយក៏ចាត់ការអាមាត្យដែលក្បត់ព្រះបរមពុរិស័ទនឹងទៅញុះញង់នឹងក៏ចាត់ការជំនួសព្រះជាព្រះបរមពុរិស័ទព្រះអង្គមិនទៅសម្លាប់ទៅធ្វើអីអីអីចឹងទេហ្នឹងឯងតែมันអាចថាឲ្យនៅក្នុងប្រទេសនគរអីរួមមួយព្រះអង្គក៏ទៅញុះញង់រាជាហ្នឹងរាជាអតីតជាតិព្រះអនន្តហ្នឹងក៏ចាត់ការបរោះហ្នឹង ដែលញុះញង់ព្រះអង្គឲ្យមកដណ្ដើមព្រះនគរអីអីហ្នឹងណាហ្នឹងឯងចឹងទៅរឿងរ៉ាវហ្នឹងហ្នឹងឯងចឹងបានបញ្ជាក់ថាសតាំងវាឆេអាមកជាយើងហ្នឹងគឺថា100អង្គហ្នឹងក៏បានរួចពីសេចក្តីស្លាប់ហ្នឹងដោយសារតែបានខ្សែគប់ហ្នឹងហើយបានតាស្មាហ្នឹងឯងគាថាទី2ណា ឬហេតុដូច្នោះសពេនលោកគេអ្នកសន្ធឹងកតវាអ្នកឯកកោណាហ្នឹងហើយហ្នឹងដីដកលោកកែណាឯកោហ្នឹងដែលឯកកោហ្នឹងហើយបានទៅគ្រប់8ប្រអស់អីយើងគ្រាន់តែចំណាំឯអត់មានបាក់ទន្ទិញត្រង់សំថឹងកាត់ខ្វាអ្នកហ្នឹងដដែលដូចបាទទី3នៃគាថាទី1យ៉ាងដល់មកគាថាទី2ហ្នឹងគ្រាន់តែលុបអេកេន ចេញទៅហើយមកដាក់ឯកកោខាងក្រោយនេះវិញទៅអញ្ចឹងចំណាំអញ្ចឹងទេតែព្រោះហេតុដូច្នោះបុគ្គលឯកកោណាហ្នឹងឯងក្នុងអត្ថថាឯកតោផងម្នាក់ឯងហ្នឹងគឺត្រូវធ្វើនៅសន្ធឹងហ្នឹងគឺត្រូវអប់រំចម្រើននៅមេត្តាហ្នឹងមកជាមួយនឹងសត្វលោកទាំងអស់ទៅគេថាទី1ហ្នឹងគឺ មកចំពោះតែពរាជាមួយអង្គជាស្ដេចចៅហ្នឹងឯណាហ្នឹងឯងចឹងទៅបានធ្វើឲ្យរួចទាំងព្រះអង្គទាំងមេតបទាំង100ហ្នឹងអញ្ចឹងបានតាស្មាសពេនលោកគេអ្នកណាហ្នឹងឯងដូចថាបុគ្គលម្នាក់ម្នាក់ហ្នឹងណាសន្ធឹងកាត់ថ្វានេះឯកកោហ្នឹងគឺថាត្រូវធ្វើសន្ធឹងហ្នឹងជាមួយនឹងសัตว์លោកទាំងអស់ទៅដល់អញ្ចឹងបាទទី3គេថាទី2ហ្នឹង បេចសកាំងនិកាឆាយៈគេណាគឺថាបេចចាក់លោកនឹងទៅសកាំងនិកាឆាយៈនឹងរមែងទៅកាន់សក្កៈសក្កៈហ្នឹងបើមេត្តាហ្នឹងនៅជាឧបចារៈសមាធិមហាកុសលណាអាហ្នឹងត្រឹមឋានសួគ៌បើថាសម្រេចដល់ឈានទៅកាន់ព្រហ្មលោកទៀតសក្កាំងហ្នឹងនឹងព្រះអត្តកថាបញ្យលក្នុងសេចក្តីហ្នឹងចឹង ហ្នឹងហើយអញ្ចឹងបានថាឲ្យអ្នកទាំងអស់គ្នាក្នុងដែនកាសីហ្នឹងស្ដាប់យើងណាស្ដាប់ស្ដាប់យើងស្ដាប់យើងថាអីទាំងសនាថកាសយាហ្នឹងហ្នឹងគឺជាពាក្យទូមានព្រានបដៅរបស់ព្រះបរមពោធិសត្វហ្នឹងហើយឲ្យស្ដាប់យើងណាគាត់ត្រូវចម្រើនសន្ថឹងតំណាក់តំណងជាមួយសត្វលោកហ្នឹងចម្រើនអញ្ចឹងដោយមេត្តាអញ្ចឹងទៅ នឹងយើងមុខឲ្យស្លាប់ទេអញ្ចឹងពេលចាក់ស្លាប់ទៅគឺសក្គាំងនិកឆាយៈអញ្ចឹងវាគាថាទី1តមកទី2សត្វពិរោះតែមានពេលអธิบายសេចក្តីក្នុងព្រះកថាមកបត់មកបត់ទៅទៀតទៅហ្នឹងឯងចឹងហ្នឹងគឺប្រមូលសរុបសេចក្តីហ្នឹង ហើយគេថាងាយចាំហើយមានន័យដូចថាយើងត្រូវអធិស្ស្រ័យយើងមិនមែនថាធัวដតីទៀតមិនបរោះទេគាត់ថាអធិស្ស្រ័យយើងទទួលបានអញ្ចឹងទៅហ្នឹងឯងឡែកណាឡែកណាអីព្រះអង្គទ្រង់សំដែងព្រះអង្គជ្រាបអធិស្ស្រ័យយើងមើលទូទៅទៅកន្លែងណាយើងវិរោះទៅហើយគេថានេះសំណុកចាំដូចថាពីរោះផងទៅយើងទៅទុកក្នុងចិត្តអឺ សមាធិល្អទៅក៏សំណុកចំណាំចាំទៅស្តៀងស្តៀងគ្នាផងទេដីគាថាហ្នឹងហ៎អញ្ចឹងថាអ៊ីទាំងសុណាថាកាសយាហ្នឹងគឺថាអ្នកដែនកាសីហ្នឹងស្ដាប់យើងហ្នឹងហើយស្ដាប់រួចទៅព្រះអង្គចេញទៅបួសហ្នឹងហើយគ្រប់គ្រងរាជអីវិញអីអីចឹងទៅក៏គួររាជសម្បត្តិឲ្យអ្នកមើលថែអីតាមនឹងចឹងទៅគ្រប់គ្រងប្រកបដោយធម៌ទៅអាវាទូមានទៅចឹងព្រះអង្គក៏ចេញទៅបួសមិន សាបសូនឈានអីទៅចម្រើនឈានបានទៅកម្មព្រមលោកទៅអញ្ចឹងប៉ុណ្ណឹងទេដែលព្រះបរមពោធិសត្វសម្ដែងពីគាថាហ្នឹងបើគាថាទី3ព្រះសម្មាសម្ពុទ្ធណាព្រះអង្គទ្រង់សម្ដែងបន្តមកដើម្បីឲ្យយើងចាំវាមានពេលអ៊ីទាំងរួចហើយត្រង់ដែលព្រះបរមពោធិសត្វសម្ដែងអ៊ីទាំងសនាថកាសយាហ្នឹងតមកអ៊ីទាំងអ៊ីទាំងវត្តវាមហារាជាហើយបានកាំងសោនេះតនាមព្រះបរមពោធិសត្វហ្នឹងយើង តនាមថាកាំងសោណាហ្នឹងឯងកំសោណាកាំងសោហ្នឹងអញ្ចឹងព្រះពុទ្ធអង្គសំដែងអ៊ីទាំងវត្តថ្វាវត្តថ្វានោះពោលហើយពោលហើយមហារាជាកាំងសោពេរិនសកហោពេរិនពេរិនស័យណាពេរិនសកហោហ្នឹងគឺបានន័យថាព្រះអង្គគ្រប់គ្រងនៅដែនកាសីហ្នឹងឯងមហារាជណាតនាមកាំងសោគ្រប់គ្រង នៅក្រុងពរាណសីហ្នឹងពរាណសក្យហោហ្នឹងអ៊ីទាំងតត្វាបានពោលពាក្យនេះពីគាថាហ្នឹងណាអ៊ីទាំងតត្វាហ្នឹងហ្នឹងឯងបានពោលពីគាថាហ្នឹងហើយបានធនងតនដិញចនិខិបៈបានដាក់ចុះនៅធនងធ្នូហើយនឹងអាតនដិញចហើយនឹងព្រួញណាអាហ្នឹងក៏សំដែងជា ជាវត្ថុអញ្ចឹងមកប៉ុន្តែថាដាក់ចុះនៅកិលេសដែលជាជាជាព្រួញសហ្នឹងអាហ្នឹងអាហ្នឹងយើងយើងយល់នៃខ្លួនយើងទេព្រោះពុទ្ធអង្គសម្ដែងព្រះរាជាស្អីស្អីទៀតមកសម្បើមមិនក៏ព្រះអង្គមិនសម្ដែងតែដាក់ចោះណាប៉ុន្តែលើកយកធនុងហើយនឹងតនដិញចៈនិខិតបៈនេះអាហ្នឹងគឺយើងនឹកឃើញថាជារឿងដែលដាក់ចោះនៅរឿងបាញ់រឿងបហាហ្នឹងគឺរឿងកិលេស គឺណាហ្នឹងឯងរឿងកិលេសហ្នឹងគឺថាមិនបៀតបៀនដល់សត្វទាំងឡាយហើយមិនបៀតបៀនខ្លួនឯងណាគឺថាបៀតបៀនដោយកាយបៀតបៀនដោយវាចាបៀតបៀនដោយចិត្តហ្នឹងគឺលើកយកត្រឹមតែថាធ្នូហើយនឹងព្រួញសតែប៉ុណ្ណឹងនិច្ចខិបៈដាក់ចុះហើយហើយព្រះអង្គយាងទៅបួសហ្នឹងហើយពាក្យថាយាងទៅបួសហ្នឹងគឺក្នុងបកាថាវិជាដកសំដែងគឺថាការសង្រួមទាំងការសង្រួម ហ្នឹងឯងសញ្ញាមកការសង្រួមហ្នឹងគឺបានអីថាប៊ូហើយហ្នឹងឯងហ្នឹងពាក្យសញ្ញាម៉ាំងទៀតហ្នឹងសញ្ញាម៉ាំងទៀតធនងតនធនងតនដិញចៈនិខិតបៈនិខិតបៈដាក់ចុះណានៅធនងធ្នូតនដិញចៈសសញ្ញាម៉ាំងណាអឈុបាគមីតេ អឈុបាកមីតិហ្នឹងគឺអធិណាចឹងអធិហើយនឹងណាឧបឧបកមៈហ្នឹងណាឧបាកមីតិហ្នឹងគឺបានន័យថាដល់នៅការសង្រួមដល់ក្រៃលែងអធិហ្នឹងគឺបានន័យថាចូលទៅកម្មការសង្រួមអញ្ចឹងមានន័យត្រង់ដែលថា បបជាណាហ្នឹងហើយព្រះថាលោកបញ្យលហើយអង្គលោកអ្នកប្រែហ្នឹងក៏លោកដាក់មកគឺបបជាហ្នឹងក្នុងន័យសង្រួមសញ្ញមੰងចឹងហ្នឹងឯងសញ្ញមੰងអឈុបាកមីតេហ្នឹងក៏បានដល់ដល់ក្រៃលេខណានៅសញ្ញមੰងការសង្រួមហ្នឹងគឺបបជាហ្នឹងឯងចឹងអញ្ចឹងគឺថាបបជាអ្នកបួសហ្នឹងគឺសង្រួមសង្រួមហ្នឹងគឺក្នុងអត្តន័យទៅច្រើនចឹងសូមអនុមោទនា